បើបងប្អូនមិនទាន់បាន Subscribe នៅ Channel KK CCTV នេះសូមមេត្តា ជួយចុចកណ្ដឹងចុចកណ្ដឹងហើយនឹង Like Share វីដេអូនេះផងសូមអរគុណខ្ញុំករណាសូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់អង្គដែលមានប្រវត្តិមាន ចូលរួមស្ដាប់បានពរដល់ញោមប្រុសស្រីគ្រប់គ្នាទាំងអស់ដែលកំពុងចូលរួមស្ដាប់ផងនៅក្នុងពុទ្ធដីកា ដែលយើងនិយាយថាយ៉ាងសាមញ្ញថាសម្ដីសម្ដៅពាក្យពេចន៍របស់ពុទ្ធនៅ ក្នុងកម្ពីក្នុងពុទ្ធសាសនាយើងនឹងមានកម្ពីមួយឲ្យឈ្មោះថាកម្ពីធម្មបទធម្មបទគាថាធម្មបទដ្ឋកថានៅក្នុងធម្មបទដ្ឋកថានឹងគឺ ជាកម្ពីដែលប្រមូលរួបរวมនៅខ្លឹមសារនានា ជាពាក្យរបស់ព្រះសម្ពុទ្ធនឹងរួមបញ្ចូលគ្នា នៅក្នុងនោះក៏មាន ពាក្យរបស់សាវកដៅយកភិក្ខុភិក្ខុនៃដែលជាអ្នកចូលបួសក្នុងពុទ្ធសាសនាដែលយើងហៅថាសាវករបស់ព្រះអង្គនោះក៏មានដែរមិនមែនតែ ជាសម្ដីរបស់ពុទ្ធទាំងស្រុងទេដូចជាអ្វីដែលយើងត្រូវលើកមកនិយាយហ្នឹងគឺជាសម្ដីរបស់ព្រះធរៈពនាមសារិបុត្រសារិបុត្រលោកជាអគ្គសាវកស្ដាំជាវិខុដែលចាត់ទុកថាចម្បងគេផ្នែក ការសម្ដែងធម្មទេសនាហើយនិងគុណសម្បត្តិផ្សេងផ្សេងលោកបាននិយាយឬថាពោលនៅពាក្យដោយដែលបានសូត្រមកនឹងថាអវតយានុសាសយៈនេះជាភាសាបាលីយើងនឹងយកសេចក្តីជាខ្មែរមកប្រែបញ្យលស្ដាប់អវតយានុសាសយៈអសភាចនិវេរយេសតាំងហិសោបយោហតិអសតាំងហិអបយោសម្រាប់ភាសាបាលីឬ ពាក្យពេចជាបាលីហ្នឹងវាមិនជាទេនិយមរបស់ខ្មែរយើងទេពួកខ្មែរយើងកាលណាបានដឹងបានឮនៅពាក្យភាសាបាលីហ្នឹងវា មានអារម្មណ៍ថាវាដូចជា ក្បួនច្បាប់សម្រាប់តែយកទៅសូត្រយកទៅ ប្រារព្ធកម្មវិធីប៉ុន្តែភាសាបាលីនេះនៅក្នុងសម័យពុទ្ធគឺជាភាសាប្រចាំស្រុករបស់គេតែម្ដងមានន័យថាពួកគេទាំងប្រុសទាំងស្រីវ័យចាស់ អ្នកបួសបីអ្នកបួសគេនិយាយចឹងដល់ពេលយើងទទួលយកលទ្ធិពុទ្ធសាសនាចូលមកក្នុងស្រុកយើងយើងរក្សាភាសាបាលីនឹងមកផងយើងមិនចង់បាត់ច្បាប់ដើមទេក្រែងលូយើងយកភាសាជាតិរបស់យើងទៅប្រែពីបាលីរបស់គេហើយយើងយក តែតួភាសាជាតិរបស់យើងភាសាជាតិរបស់យើងក៏អត់មាត់ទាំគឺប្រែវាកលាច់វាឆ្លាយវាឆ្លាយទៅវាខូចនៃដើមអញ្ចឹងបានជា មិនថាសាសនាទេថៃក៏ដោយពូមៀក៏ដោយខ្មែរក៏ដោយកាលណាគេយកពុទ្ធិកាព្រះចេញពីដែនដីឥណ្ឌាជាដែនដីដើមហ្នឹងឬកលៃអង្ការហ្នឹងគេតែងយកតួបល័យហ្នឹងទៅផងហើយនៅក្នុងការសំដែងការពោលការបញ្យលក្នុងទៀតសោតវិខុសងក៏គេនិយមពោលបល័យហ្នឹងដែរណាមិនចង់ឲ្យអ្នកស្រុកហ្នឹងមក ចេះចាំបាលីស្អីឬក៏ពោលអួតបាលីទេប៉ុន្តែត្រូវការរក្សាច្បាប់ដើមប្រយ៉ាងដើម្បីសំអាងថាខ្លួននឹងមិនមែនបង្កើតពាក្យសម្ដីនឹងដោយខ្លួនឯងទេបន្ទាប់ពីនោះមកអ្វីដែលធម្មកថាទាំងឡាយវិខុសងទាំងឡាយលោកប៉នោះគឺលោកនិយាយភាសាជាតិរបស់លោកទេនៅក្នុងស្រុកខ្មែរយើងក៏អញ្ចឹងដែរដែលហើយទៅសំបីកម្ពីបត្រៃវិដកខ្មែរយើងហ្នឹងញោមដែលធ្លាប់បានអានគេមានបាលីមួយខាងមានប្រែមួយខាង សម្រាប់អ្នកមិនចេះភាសាបាលីទេមើលតែប្រែនោះទៅឲ្យទៅយល់ប្រែនោះទៅហើយការប្រែនោះទៀតសោតក៏មិនធានាថាត្រូវនៅទាំងអស់ដែរដោយសារអីលោកម្ចាស់លក្ខណៈនៅក្នុងពាក្យលក្ខណៈនៅភាសាបាលីវាវាជាភាសាដែលមានសូរស័ព្ទសំនៀងនឹងខ្លីប៉ុន្តែមានខ្លឹមសារវែងណាចាត់ទុកថាជាភាសាដែលមាន ដែលមានតួរូបតួសូរនឹងខ្លីហើយមានមានអត្ថន័យខ្លឹមសារវែងជាងគេបង្អស់លើលោកបណ្ដាភាសា គេហៅភាសាប្រកបន័យកណាឧបមាថាដូចយើងយកថងតូចមួយហើយយើងទៅញាត់ដោយកណាត់ដាក់បាន ច្រើនយើងញុកទៅញុកញុកញុកញុកយើងមើលទៅមាន ទំហំនៃថងហ្នឹងប៉ុន្តែធំជាងបាត់ដៃអីបន្តិចប៉ុន្តែពេលយើងទម្លាយវះវាទម្លាយចេញមកវាវាមានកតិចកំណាត់តិចទេថងវាច្រើនណាស់ ដូចបើកដូចក៏រងដីងាត់ដីចម្លៃកពេលដែលយើងវះវាទៅវាចេញចម្លៃកមកច្រើនណាចង់និយាយថាតួពាក្យមួយមួយនៃភាសាបាលីហ្នឹងវាខ្លីប៉ុន្តែខ្លឹមសារដែលត្រូវបកស្រាយដោយភាសាជាតិផ្សេងផ្សេងវាច្រើនដូច្នេះការដែលយើងទៅប្រែថាពាក្យបែបនេះប្រែជាមួយខ្មែរបែបនេះពាក្យបែបនេះប្រែមួយខ្មែរបែបនេះឲ្យត្រង់ជាមួយគ្នាតែម្ដងឲ្យត្រឹមត្រឹមគ្នានោះមិនអាចទៅរួចទេអញ្ចឹងបានជា ធម្មកថាដែលលោកយល់ការពីរឿងហ្នឹងពេលដែលលោកពលធម៌លោកតែងយកបល័យហ្នឹងមកនិយាយវិអត្តខ្លឹមសារវាសារជាថ្មីហាក់បីដូចថាដូចមិនទទួលស្គាល់ការប្រែចឹងតាមពិតទៅមិនមែនថាការប្រែរបស់ប្រជារាជជនមកមិនត្រូវទេប៉ុន្តែវាពុំអាចក្រោបសេចក្តីបានអស់ភាសាជាតិរបស់យើងនោះពុំមានសមត្ថភាពស្មើនឹងភាសាបាលីទេខ្ញុំកណានិយាយឧទាហរណ៍ថាដូចពាក្យសទ្ធាអញ្ចឹងចុះតើយើងយកពាក្យខ្មែរយើងមួយណាទៅប្រែពាក្យថាសទ្ធានោះឲ្យត្រូវ យើងបានប្រែថាសទ្ធាប្រែថាជ្រះថ្លាសទ្ធាប្រែថាជឿអញ្ចឹងទៅអ្នកខ្លះក៏ប្រែថាយ៉ាងសទ្ធានោះក៏ប្រែថាបច្ចុប្បន្នប្រែថាពោរផង់សទ្ធានោះប្រែថាពេញចិត្តអីចេះបែបនឹងជាដើមហ្នឹងអាពាក្យទាំងអស់ហ្នឹងវាអត់មានន័យខ្លឹមសារត្រូវនឹងសទ្ធាពិតទេតែយើងក៏មិនមានជំរើសអត់អត់អត់មានជំរើសអត់មានជំរើសថាតើត្រូវយកពាក្យមួយណានៃខ្មែរយើងទៅដាក់ឲ្យចំពាក្យថាសទ្ធាវាអញ្ចឹងបាទ ដល់ពេលអញ្ចឹងការប្រែរបស់យើងអាចតែចិត្តទុកថាប្រែសិនចុះសទ្ធានោះប្រែថាសទ្ធាជ្រះថ្លាយីមកប៉ុន្តែពេលត្រូវការបញ្យល់ឲ្យមនុស្សយល់ន័យថាសទ្ធានឹងជាអ្វីมันអាចយកពាក្យថាត្រឹមតែសទ្ធាជ្រះថ្លាបែបខ្មែរនឹងទៅបញ្យល់បានទេมันអាចឲ្យយល់ន័យត្រឹមតែពាក្យខ្មែរប៉ុណ្ណឹងបានទេត្រូវអធិប្បាយថាសទ្ធានោះវាយ៉ាងម៉េចបញ្យល់រៀបរាប់ ពីខ្លឹមសារពីលក្ខណៈពីសភាពនៃចិត្តនោះយ៉ាងម៉េចយ៉ាងម៉េចសិនរហូតដល់អ្នកស្ដាប់នឹងយល់ហើយបានយើងប្រែសម្រាប់ថាសទ្ធានឹងគួរតែហៅថាយើងថាចោះ ចឹងណាណាអ្វីដែលខ្ញុំកណាខំអុសបញ្ជាក់ខាងដើមហ្នឹងមកបញ្ជាក់ខាងដើមហ្នឹងគឺចង់ប្រាប់ដល់អ្នកស្ដាប់ថាចេះអឺហេតុអ្វីបានត្រូវយកភាសាបាលីហ្នឹងមកជាសំអាងក្នុងទីហ្នឹងដោយសារថាកត្តាទី1ចង់បញ្ជាក់ថាភាសាជាតិរបស់ភាសាពុទ្ធភាសាជាតិរបស់ភាសាពុទ្ធជាភាសាបាលីហើយយើងមិនមែនជាជនជាតិបាលីទេយើងជាភាសាខ្មែរហើយ ការលើកបាលីនឹងមកទៀតសោតដើម្បីសំអាងថាពាក្យពេចន៍ដែលត្រូវបញ្យលតទៅនឹងក៏មិនមែនជាពាក្យដែលអាត្មាខ្លួនឯងជាអ្នកបង្កើតដែរអាត្មាគ្រាន់តែធ្វើការចូលរួមបញ្យលខ្លឹមសារដែលមានមកទេតើវាយ៉ាងម៉េចព្រះសារិកបុត្រលោកមានកូនសិស្សច្រើនណាស់អ្នកចូលបួសក្នុងសំណាក់លោកប៉ុន្តែមានកូនសិស្សប្រភេទពួកខ្លះហ្នឹងវាបានឈ្មោះត្រឹមថាជាកូនសិស្សប៉ុន្តែมันមានភាពជាសិស្សទេគ្រាន់តែបានឈ្មោះថាជាកូនសិស្ស ប៉ុន្តែมันមានភាពពិសេសទេលោកឆ្គាំលោកឆ្កោងលោករឹងតតឹងលោករញ៉េរញ៉ៃលោកមានមានរិយិនមិនអស់ប្រារព្ធដល់កូនសិស្សរបស់លោក ដែលប្រព្រឹត្តទង្វើឆ្គាំឆ្កោងមិនដណ្ដងហ្នឹងលោកក៏បានពោលពាក្យហ្នឹងចេញឡើងឲ្យមហាជនបានស្ដាប់លោកនិយាយថាជាមនុស្សណាអវតេយានុសាសេយៈមិនមែនត្រឹមតែ ធ្វើនៅអវាទដល់គេទេក៏បីធ្វើនៅអនុសាសន៍ផងឥឡូវអានឹងបញ្យល់ស្អីទៅអវាទស្អីទៅអនុសាសន៍មិនដូចគ្នាទេលោកចាស់សូម្បីតែខ្មែរយើងយើងមកប្រើហ្នឹងអនុសាសន៍នឹងអវាទដូចគ្នាទេអ្នកខ្លះយល់ថាអវាទគឺការទូមានឃើញខ្មែរយើងប្រើថាទូមានអូទៅទូមាននេះកុំយេះកុំយោអ្នកខ្លះយល់ថាការទូមានជាការសង្កត់ក្បាលបិទផ្លូវមិនឲ្យគេគិតឲ្យតែតាមវាថាទូមានអូតូដូចខ្មែរយើងពីដើមហ្នឹងម៉ែឪបដៅកូនហ្នឹងបដៅឬទូមានស្ដាប់អញកុំណា ត្រូវធ្វើចេះត្រូវធ្វើយកនេះកុំធ្វើយកតែមកអត់បញ្យល់ឲ្យគិតទេអត់បើកអត់បើកខួររបស់មនុស្សទេគឺហាមប្រកបរុញតែម្ដងឥឡូវខ្មែរយើងថាទូមាន ដែលចេញមកពីពាក្យថាអវាទនេះណាខ្មែរយើងយល់យ៉ាងណាយល់ទៅប៉ុន្តែខ្ញុំកណាក្នុងពេលនេះខ្ញុំកណាបញ្យល់តែខ្លឹមសារពាក្យថាអវាទឲ្យត្រូវតាមពុទ្ធិកាទេអវាទមានន័យម៉េចបន្ទាប់មកនឹងបញ្យល់ពាក្យថាអនុសាសនីដែលភាសារីបុត្រលោកចង់និយាយថា យើងជាមនុស្សផងគ្នានៅប្រទេសជាមួយគ្នាកណាបន្ថែមណានៅប្រទេសមួយគ្នាជាសាសនាដូចគ្នាជាជាតិដូចគ្នានៅជុំគ្នាឃើញនឹងវើគ្នារាល់ថ្ងៃណាអវតយានុសាសយៈក៏បីអវាទផងអនុសាសផងដល់អ្នកផ្សេងហើយខ້ອຍខ້ອຍកំព្រួយណាពេលដែលយើងពេលដែលយើងដាស់តឿនបង្ហាត់បង្ហាញគេកំព្រួយកំព្រួយថា មានអ្នកខ្លះគេមិនចូលចិត្តកុំទៅចាប់អារម្មណ៍ជាមួយនឹងអស់ហ្នឹង លោកចាត់ទុកថាអ្នកមិនចូលចិត្តពាក្យសម្ដីបញ្យល់ណែនាំនោះជាអសប្បុរសទេកុំទៅរវល់ឲ្យតម្លៃឥឡូវយើងមិនទាន់និយាយឯងកណាគ្រាន់ចង់និយាយពាក្យថាអវ៉ាតអវ៉ាតនោះនិយាយលោកចាស់បាទឧទាហរណ៍បើសិនថាយើងឃើញនរណាមួយធ្វើខុសហើយយើង មានចេតនាល្អប្រកបដោយចេតនាល្អយល់ពីកន្លងនៃការប្រព្រឹត្តរបស់នរនឹងថាវាខុសត្រូវយ៉ាងម៉េចស្គាល់ទាំងខុសស្គាល់ទាំងត្រូវស្គាល់ពីវិធីចេញចាក់ទោសផង ដល់ពេលយើងប្រាថ្នាប្រយោជន៍ដល់បុគ្គលហ្នឹងយើងមិនចង់អ្នកហ្នឹងខុសទៀតទេយើងទៅប្រាប់បន្ទាប់ទីប្រាប់ហើយយើងបញ្យល់ថាវាខុសចេះចេះចេះវាមានការបញ្យល់ដែរពាក្យថាអវ៉ាន់គឺការបញ្យល់ដែរបញ្យល់ថាចេះចេះចេះចេះនេះខុសនេះត្រូវជាការបញ្យល់ឲ្យមនុស្សឃើញថាខ្លួនកំពុងតែធ្វើនោះវាខុសហើយវាខុសយ៉ាងម៉េចឲ្យឲ្យឲ្យអ្នកស្ដាប់នឹងយល់ពីការធ្វើរបស់ខ្លួន ថាវាខុសម៉េចឲ្យគេទទួលព្រមថាវាខុសម៉េចតែផ្លូវត្រូវនឹងគឺបែបនេះទេ ចេះទេមិនត្រូវអានេះចង្អុលបង្ហាញអាដំណើរនាំត្រង់ទៅអាដំណើរនាំត្រង់ត្រូវនឹងក៏បញ្យលអាដំណើរដែលនាំខុសនឹងក៏បញ្យលបញ្យលទាំងអំពីផលដែលកើតចេញ ពីដំណើរខុសត្រូវនឹងថាវាបានមកយ៉ាងម៉េចទៀតសិតតែបញ្យលទាំងអស់ប៉ុន្តែ លោកឲ្យឈ្មោះថាអាវាត នៅក្នុងករណីថាប្រសិនបើការដាស់តឿនបញ្យលបង្ហាត់បង្ហាញនឹងជាលើកទី1 ពួកមនុស្សខ្លះយើងយើងបញ្យល់ម្ដងវាជាមនុស្សខ្លះទៀតបញ្យល់ម្ដងមិនជាទេតតែ4 5ដងតតែតាមដាស់ទឿនបញ្យល់រឿយរឿយរឿយរឿយវាមានអញ្ចឹងណាណាអញ្ចឹងលោកនឹងបែងចែកថាការបញ្យល់ដាស់ទឿនមនុស្សប្រាប់ផ្លូវមនុស្សបង្ហាត់បង្ហាញមនុស្សលើកទី1ក្នុងជីវិតរបស់គេហ្នឹងលោកឲ្យឈ្មោះថាអវាទអវាទគឺការនិយាយដាស់ទឿនបញ្យល់ដំបងដៃអស់ អវ៉ាតមិនមែនមានន័យថាការសង្កត់ក្បាលទេប៉ុន្តែខ្មែរយើងដូចខ្ញុំកណាថាយ៉ាងភាសាខ្មែរយើងយើងប្រែថាម៉េចឲ្យចំយើងប្រែថាអវ៉ាតគឺការទូមានអវ៉ាតគឺការបដៅអបដៅបែបមិនទៅបដៅដូចថាតាមអញកុំតាមគេហាមធ្វើអានោះក៏បដៅខ្មែរយើងអាងថាជាម្ដាយជាឪពុកជាគ្រូទៅជាអ្នកដឹកនាំទៅត្រូវការហាមហាមយកទៅមកត្រូវការប្រើឲ្យធ្វើធ្វើមកទាំងដែលមនុស្សនឹងមិននឹងយល់ការអីយល់ការទៅ ទាំងសម្ពាធផ្លូវចិត្តទៅទាំងពន្យល់ទៅទាំងបញ្ចង់ឲ្យបែបហ្នឹងខ្មែរយើងចូលចិត្តប្រើវិធីហ្នឹងពុំសូវចូលចិត្តប្រើវិធីបើបង្ហាញឲ្យមនុស្សឃើញពីខុសពីត្រូវដោយខ្លួនឯងលើកទឹកចិត្តឲ្យដែរជាពិសេសចាស់កូនស្រីស្រីយុវជនក្មេងៗក្នុងស្រុកខ្មែរយើងខ្លះត្រូវបានឪពុកម្ដាយរបស់គាត់បណ្ដៅមកពាក់ព័ន្ធរឿងនយោបាយគាត់ថាពុំចូលរួមវាមានបញ្ហាវាឆាបវាឆេះវាបលាក់វា គឺថាវាប៉ះពាល់ដល់ការរៀនសូត្រផងវាប៉ះពាល់ដល់សុខភាពផងស្អីស្អីចឹងណាគាត់អានថាគាត់ធ្លាប់ចិញ្ចឹមកូនគាត់មកគាត់មានអត្តពលលើកូនគាត់ហ្នឹងគាត់ថាបើបើមិនតាមតែអញឃើញយ៉ាងទេអ្នកខ្លះសិតសិតកំញែងថ្មិញហ្នឹងរូបយ៉ាងបណ្ណាធ្លាប់ហើយធ្លាប់ត្រូវបានបងប្អូនខ្លះអ្នកស្គាល់គ្នាគាត់បង្ហាញពីអាការៈរបស់សាច់ញាតិគាត់ក្នុងគ្រួសារដាក់សម្ពាធទៅលើគាត់សិតតែញែងថ្មិញថាទានតែឃើញផុសឃើញ share ឃើញចូលរួមបញ្យលឃើញ គ្រប់គ្រងរឿងចឹងម្ដងទៀតអាចនឹងត្រូវកាត់កាលចោលឬថាដាច់លុយកាក់រៀនសូត្រអីយ៉ាងជាដើមខ្មែរយើងប្រើវិធីចឹងគាត់មិនបានឲ្យកូនរបស់គាត់ហ្នឹងប្រើខួរក្បាលរបស់គេហ្នឹងយល់ឲ្យបានថាវាខុសបាច់តែខ្ញុំធ្វើនឹងវាខុសបាច់ម៉ែឯងបញ្យល់មកពុកឯងបញ្យល់មកវាខុសបាច់អត់មានចឹងទេប្រើតែការបដៅប្រើតែការសង្កត់ខួរគេតែម្ដងហើយវាចេញមកពាក្យពាក្យថាអាវ៉ាតហ្នឹង ដល់ពេលពិខុសង្ឃទៅទេសនាលោកថា យើងត្រូវឲ្យអាវាតស្ដាប់លោកឲ្យអាវាតមនុស្សទាំងឡាយនឹងយល់ថាមិនមនុស្សដោយច្រើនយល់ថាលោកសង្ឃមានតែបដៅមានតែសង្កត់មិនមានការបញ្យល់សោះតែតាមពិតទៅខ្លឹមសារនៃអាវាតមិនមែនអញ្ចឹងទេខ្លឹមសារនៃអាវាតមិនទេក្រាមិនមែនជាការថាអាវាតហ្នឹងបានន័យថា អវត្តនឹងបានន័យថាអ្នកដែលមានឋានៈខ្ពង់ខ្ពស់ជាងឲ្យតណៈអ្នកដែលមានឋានៈទាបយ៉ាងម៉េចគុណចាស់ពាក្យថាអវត្តណាវាមិនពាក់ព័ន្ធរឿងអ្នកឲ្យមកនឹងអ្នកខ្ពស់អ្នកទាបទេប៉ុន្តែវាពាក់ព័ន្ធរឿងចេះដែលដែលខ្លឹមសារត្រូវគឺត្រង់ថា ការបញ្យល់ដាស់តឿនមនុស្សក្នុងជីវិតគេនឹងលើកទី1ឲ្យឈ្មោះថាអវត្តទុយមកវិញការដាស់តឿនលើកទី2ទី3ឡើងទៅឲ្យឈ្មោះថាអនុសាសនីណា ដែលដែលយើងត្រូវយកមកនិយាយនៅភាសារីបុត្រលោកប្រាប់ថាអវតេយានុសាសយៈវាមានទាំងពាក្យថាអវាទផងអនុសាសន័យផងអញ្ចឹងណាណាពីគួរឆ្ងល់ដែរប្រសិនបើខ្លឹមសារវាដូចគ្នាសួរថាហេតុអីចាំបាច់ពោលដល់ពីរអវតេយានុសាសយៈអាពាក្យថាអវាទហ្នឹងមានន័យថាចូលទៅដាស់តឿនពន្យល់ណែនាំជីវិតរបស់គេហ្នឹងលើកទី1ប៉ុន្តែប្រសិនបើយើងរកឃើញថានៅនឹងមិនអាចត្រឡប់ធៀបបានទេ នៅតែពន់ច្រឡំទេ ហើយចេតនារបស់យើងចង់ឲ្យនៅនឹងផុតពីកន្លែងហ្នឹងយើងក៏បញ្យល់ទៅរឿយរឿយថែមទៀតដោយដែលវិខុសសំបញ្យល់បរិស័ទរបស់ខ្លួនមិនបញ្យល់តែម្ដងទេឃើញថាបរិស័ទរបស់ខ្លួនវាមិនទាន់ភ្លឺកន្លែងហ្នឹងនៅបញ្យល់កន្លែងដដែលដែរគេហៅថាអនុស្សាសនីកណាគេច្រើនពួកដូចដូចពួកយើងធ្វើគេហៅថាអនុស្សាសនីបើសិនបើយើងបញ្យល់ដាស់តឿនម្ដងហើយឃើញថាវាមិនចប់ចង់មិនចប់តាមទៅតែមានអ្នកយល់ខុសទៀតក៏ថែមហើយថែមទៀតរឿយរឿយអញ្ចឹងណាគេហៅថាសាសនីឬខ្មែរយើងហៅថាអនុសាសន៍ទៅអានយ៉ាងមក តែខ្លឹមសារឋានរូបសាស្ត្ររបស់ខ្មែរយើងវាឃ្លាតឆ្ងាយពីត្រង់នឹងតិចខ្ញុំកណាកំពុងតែចង់និយាយពីរឿងអវាទថាខ្មែរយើងគាត់គិតថាអវាទហ្នឹងគឺជាការសង្កត់ក្បាលមនុស្សជាការហាមជាការដាក់សម្ពាធឲ្យតាមយកតម្ងណាបាទហើយខ្មែរយើងជឿចិត្តប្រើវិធីហ្នឹងណាមិនបញ្យលកូនទេមិនបញ្យលកូនមូលហេតុដែលគាត់មិនបញ្យលទីមួយមកពីគាត់មិនបញ្យលផងដែរគាត់រស់នៅក្នុងផ្នត់មួយគឺជាការរស់នៅបែបមិនប្រើ គួរក្បាលលៃរោគរោគខុសរោគត្រូវទេគឺប្រើទៅតាមការគ្រប់ចិត្តដែលគាត់ធ្លាប់រួមបងអញ្ចឹងដូនតាគាត់ធ្វើអញ្ចឹងដល់ពេលយើងគាត់ត្រូវយកអាហ្នឹងមកដាក់លើកូនគាត់ទៀតគាត់ហាមរឿងនយោបាយគាត់ហាមកូនស្រីគាត់ឲ្យចូលរួមក្នុងសង្គមគាត់ខ្លាចអាលេខខ្លាចខូចខ្លាចអីអីអញ្ចឹងទៅណាផ្ទុយមកវិញអាទង្វើបែបហ្នឹងវាធ្វើឲ្យប្រទេសយើងរត់តែយ៉ាប់ទៅយ៉ាប់ទៅហើយអ្នកដែលសង្ងំតែគិតថាការមិនចូលរួមអីទាំងអស់ទើបមិនលាកហ្នឹងទីបំផុតវាត្រូវតែលាកដដែលហ្នឹងឧទាហរណ៍ដូចភ្លើងឆេះតម្រងមកផ្ទះយើងចឹង បើទោះបីយើងគិតថាអញចូលទៅបលុតវាត្រូវតែលេខយើងទួយើងនៅស្គីមវាត្រូវតែលេខហើយវាលេខធំទៀតអាស្គីមលោកចាសសម័យមើលភ្លើងវាឆេះមកកំពុងភ្លើងកំពុងដេញមកចម្រោះផ្ទះយើងបន្តិចម្ដងបន្តិចម្ដងចាបើសិនបើយើងរត់ទៅស្កាត់មុនវាច្បាស់ហើយថាវាក្តៅដែរយើងកាន់ទឹកទៅបលុតនោះវាគង់តែលេខខ្លះហើយវាប្រឡាក់វាក្តៅវាអីចឹងប៉ុន្តែពេលយើងនៅស្ងៀមនោះសួរថាតើវាមានលេខឬយ៉ាងម៉េចវាអត់មានលេខមែនវាងាប់យកទៅមកមានលេខអីទេអានឹងយើងរឿងយ៉ាងណាយុវជនវាជាស្នូលនៃប្រទេសទាំងប្រុសទាំងស្រី កូនចាស់តាមពិតទៅអ្នកដែលហាមកូនហាមចៅមិនអោយចូលធ្វើនយោបាយហ្នឹងបើតាម ការស៊ើបអង្កេតមើលនៅក្នុងក្រៅប្រទេសនេះអត់មានចឹងទេអត់មានតោះខុសអីដែលថាហាមកូនចៅមិនអោយទៅធ្វើនយោបាយមកអំពីកតាស្រុកខ្មែរយើងវាមានរងគ្រោះដោយសារកតានយោបាយហ្នឹងវាច្រើន ម្ល៉េះហើយទៅគាត់មានការមួយចំណន់ ទៅមួយចំណន់ហ្នឹងមិនឃើញមានកន្លែងណាមួយដែលថាធ្វើនយោបាយហ្នឹងវាអត់បានផល បានន័យថា បានត្រឹមតែអ្នកខ្លះជាប់គុកអ្នកខ្លះទៅរត់ចោលស្រុកចឹងទៅជាកតាហ្នឹងហើយបានធ្វើឲ្យគាត់នឹងភ័យខ្លាចក្នុងការហាមកូនមិនឲ្យកូនចូលធ្វើនយោបាយ កត្តានោះហើយដែលធ្វើឲ្យយើង មានការឃ្លាតឆ្ងាយអំពីប្រទេសជាតិសង្គមជាតិរបស់យើងទៅតែឃ្លាតទៅឃ្លាតទៅយើងកូនចាស់មានការយល់ឃើញថាមិនដែរត្រង់ចំណុចដែលក្រៅប្រទេសគេយល់គេអត់មានគិតគេ សង្កត់បដៅខ្លួនចៅបែបហ្នឹងអឺខ្ញុំកណាចង់និយាយបន្ថែមពីលក្ខណៈនៃការហាមក្នុងពុទ្ធសាសនានឹងបន្តិចសិនថានៅក្នុងពុទ្ធសាសនានេះមានគោលការណ៍នៃការហាមនេះថាមានដែរប៉ុន្តែមិនមែនអត់ទេ ប៉ុន្តែគេហាមនៅក្នុងករណីចេះករណី2ដែលគេត្រូវហាមណាឧទាហរណ៍ប្រសិនបើយើងរកឃើញថាបុគ្គលដែលយើងត្រូវនិយាយទៅរកនោះជាមនុស្សដែលពុំទាន់មានសមត្ថភាពលៃលោកគិតខុសក៏ត្រូវទេជាក្មេងតូចឧទាហរណ៍ដូចកូនក្មេងតូចខ្ញុំណាថាឧបមាថាដូចកូនតូចតូចរបស់យើងតែយើងត្រូវនិយាយហេតុផលវាអត់អត់ទេបើសិនបើយើងយល់ថាទង្វើរបស់វាធ្វើខុសយើងត្រូវកញ្ឆក់កញ្ឆក់យកមកយើងត្រូវចាប់ចាប់មកយើងត្រូវហាមហាមមក ព្រោះការនិយាយជាហេតុជាផលប្រាប់វាអត់អាចទទួលយកបានទេពេលហ្នឹងសម្រាប់គោលការណ៍កន្លែងហ្នឹងក្នុងពុទ្ធសាសនាព្រះអង្គក៏ប្រើដែរព្រះអង្គក៏ប្រើសម្រាប់ភិក្ខុសាមណេរណា ដែលចូលបួសក្នុងពុទ្ធសាសនាព្រះអង្គហើយរកឃើញថាឧបនិស្ស័យរបស់ពួកគេវានៅទន់ខ្ចីពេកពុំអាចទទួលយកធម្មទេសនាដ៏សេជម្រៅរបស់ព្រះអង្គបានទេអញ្ចឹងព្រះអង្គត្រូវចងអ្នកទាំងអស់ហ្នឹងនៅក្នុងវិន័យអញ្ចឹងវិន័យត្រូវហាមយកតបងលំចាស់ទោះចង់ឬមិនចង់យល់ហេតុផលឬមិនយល់ហេតុផលត្រូវតែធ្វើតាមហ្មង គឺត្រូវតែធ្វើបងតួនេះឯងទទួលព្រមក្តីមិនទទួលព្រមក្តីយល់ក្តីមិនយល់ក្តីឲ្យតែថាបដិញ្ញាជានៅបុះកន្លែងហ្នឹងត្រូវតែធ្វើយ៉ាងបងអត់បាច់និយាយហេតុផលអីទេព្រោះគេចាត់ទុកយើងថាដូចកុមារាកុមារីតូចតូចដូចក្មេងតូចតូចដែលវាលេងកំភ្លើងលេងកត្រៃលេងស្អីនៅផ្ទះអញ្ចឹងយើងមិនអាចទៅនិយាយពីទោសពីកំហុសទៅបញ្យល់វានឹងឲ្យស្អប់ពើមរឿងនឹងបានព្រាមទេវាស្ថិតនៅក្នុងភាពវង្វេងក្មេងហ្នឹង អញ្ចឹងពួកព្រោះភាពពៃព្រួយនឹងវាកើតធំទៅធំទៅផងមួយយ៉ាងទៅក្មេងនឹងយើងឃើញថាដំណើររបស់វាពុំអាចបញ្យល់បានទេគាត់ធ្វើការហាមតែម្ដងទៅមានដែរគោលការណ៍នៃការហាមគឺគេហាមក្នុងសម័យបែបហ្នឹងបាទដល់ពេលគេរកឃើញថាមនុស្សនឹងធំហើយជាពិសេសយុវជនយុវតីនឹងគូក្បាលនឹងក៏មិននិយាយស្នៀសដាប់បានដែរគឺធំហើយ គេមិនប្រើវិធីហាមទេប៉ុន្តែគេប្រើការបញ្យល់ប្រសិនបើយើងចង់ឲ្យមនុស្សមួយចេញពីកន្លែងខុសយើងបញ្យល់ថាវាខុសហ្មង ដំណើរនោះវានាំទុកនាំសោកវានាំគ្រោះនាំចង្រៃយ៉ាងម៉េចដំណើរត្រូវវានៅនេះទេហើយវាយ៉ាងម៉េចឲ្យនៅនឹងយល់ជាក់ថាវាខុសវាត្រូវយ៉ាងម៉េចហើយផ្ដល់ជំរឿសដល់ឲ្យគេផ្ដល់ជំរឿសដល់គេនឹងឲ្យមានឲ្យគេនឹងមានអិសរភាពក្នុងការរើសដោយខ្លួនឯងថាណៃគួររើសបែបណាខ្ញុំបានប្រាប់ហើយថាវាខុសចេះបញ្យល់ទៅឃើញថាវាខុសហើយនឹងចេះទេតែត្រូវវាចេះទេឥឡូវអ្នកសម្ដេចមិនវិធីបែបហ្នឹងគឺគេច្រើនប្រើជាមួយពួកអ្នកមានពោះក្បាលល្មមគិតបានហើយ បរទេសគេប្រើអធរហ្នឹងជាមួយកូនចៅគេគេមិនមែននិយាយថានយោបាយវាចេះនយោបាយវាចុះចូលក៏បានមិនចូលទេឲ្យចូលចូលមកបើមិនចូលកុំមកគេមិនមែននិយាយបាត់ផ្លូវចឹងទេអាហ្នឹងវាមានតែក្នុងវប្បធម៌អាស៊ីយើងហ្នឹងទេវប្បធម៌អាឡាវខ្មែរវប្បធម៌ថៃហ្នឹងថៃគេគ្រាន់បើជាយើងឲ្យឡាវហ្នឹងគាត់តែចឹងដែរដូចតែខ្មែរចឹងហ្នឹងអាវប្បធម៌អាវប្បធម៌យកយកភាពជាម៉ែជាឪហ្នឹងមិនបញ្យល់កូនសោះដាក់សម្ពាធទៅលើបាត់ត្មងហ្នឹងណានៅស្រុកគេគេអត់មានចឹងទេដូចប៉ុនទេថាហ្នឹងគេអត់មានចឹងទេ គេឲ្យកូនចៅគេសិក្សារៀនសូត្រពីសង្គមវិទ្យាសាស្ត្រនយោបាយរបស់គេដើម្បីកូនចៅគេយល់គេមិនចាំបាច់ទៅបញ្យល់អីទេផងគេផ្ដល់អិសរភាពដល់ការតែចិត្តរបស់កូនចៅគេយ៉ាងបានជាប្រទេសគេនឹងវាមានអ្នកឈ្នះឈ្នះរឿងសង្គមជាតិគេនោះណាស្រុកគេនឹងគេជ្រោមជ្រែងគ្នាបានល្អជាងយើងដោយសារអីដោយសារកូនចៅគេមានការយល់ដោយសារម៉ែឪរបស់គេនឹងគេបើកឲ្យកូនចៅគេនឹងមានការគិតបែបទូលំទូលាយ យើងនឹងសំអាងថាបកើតគេមកចំគេដោយបាយដោយទឹកហ្នឹងចេះតែយកអាត្រង់កន្លែងហ្នឹងទៅដាក់សម្ពាធមកឲ្យកូនចៅគិតទេខ្លួនឯងរស់នៅឬវាខំម្ដងហើយមិនរកកំហុសរបស់ខ្លួនឃើញទេទទួលស្គាល់ថាម៉ែឪខ្លះគាត់មានចេតនាល្អទេគាត់គាត់គាត់ចេតនាល្អនៅត្រង់ថាគាត់យល់ថានយោបាយនឹងវាជាលបែងគ្រោះថ្នាក់វាជាស្អីជាស្អីនាំតែរឿងនាំតែហេតុនាំតែភេទបកបញ្ហាហើយគាត់ភ័យគាត់ព្រួយដល់កូនចៅគាត់មិនមែនថាមិនស្រឡាញ់កូនចៅព្រោះស្រឡាញ់កូនចៅបានឲ្យចូលរួម ប៉ុន្តែគាត់វាយល់ច្រឡំអាការរស់នៅក្នុងទៅធ្វើរបស់គាត់ណត់របស់គាត់វាដើររួចធ្វើគាត់គ្រោះថ្នាក់មិនមែនគ្រោះថ្នាក់គ្រោះចូលរួមនយោបាយទេគ្រោះថ្នាក់ព្រោះអារឿងអារស់នៅក្នុងណត់ដែលមិនចង់ដឹងលឺនោះតែវាគ្រោះថ្នាក់ទៅនោះទេណាគ្រោះថ្នាក់របស់វានោះគាត់មិនយល់អាហ្នឹងហើយគាត់ប្រកាន់យកអាកន្លែងហ្នឹងមកប្រើក្នុងជីវិតរបស់គាត់ហើយបន្តកូនចៅគាត់ទៀតមកដល់ពេលឥឡូវនេះគាត់គិតថារស់នៅអាស្ងៀមអាស្ងាត់មិនចេះរកខុសរកត្រូវមិនចូលរួមប្រយោជន៍រួមនឹងគាត់ថាវាជាការជាការនាំទៅរកសក់ហ្នឹង តាមពិតគាត់ធ្លាប់គ្រោះថ្នាក់ដីសាទាំងវើចឹងម្ដងតែគាត់មិនតន់បានខ្លួនអាទាំងវើពុំចូលរួមអីចាំចាំចាំបើកតិចស្ដាថាគេទៅដល់ណាហើយចាំតាមគេពីក្រោយហ្នឹងកើតម៉ែយើង គ្រោះថ្នាក់ច្រើនជាងនន់គ្រោះថ្នាក់ដីសាអញ្ចឹងហើយមកដល់ពេលឥឡូវហ្នឹងឲ្យកូនចៅដើរតាមអញ្ចឹងទៀតតែខ្លួនឯងយល់ថាវាអត់គ្រោះថ្នាក់ទេដែលគ្រោះថ្នាក់មកវាចូលរួមទៅវិញលោកចាក់ដូចគណៈឧបមាថាលើវាឆេះភ្លើងនេះវាតម្រង់មកហើយមិនតម្រង់ទៅណាទេវាតម្រង់មកក្នុងយើងណា ទោះយើងរត់ទៅស្កាត់ក្តីយើងនៅស្ងៀមក្តីវាគង់មិនឆេះទេប៉ុន្តែបាញ់សំណួរសួរថាចុះបើយើងរត់ទៅស្កាត់មុនវាអាចនឹងមិនឆេះអត់ថាវាអាចលើវាឆេះប៉ុន្តែបើយើងរត់ទៅបលុតមុនវាអាចលើវាអាចនឹងលើឆេះប៉ុន្តែបើសិនបើយើងស្ងៀមមិនបលុតតែម្ដងគឺវាត្រូវតែឆេះរឿងនយោបាយរឿងចូលរួមសង្គមជាតិទទួលស្គាល់វាគង់តែមានភ័យមានព្រួយមានប៉ះពាល់ខ្លះជារឿងធម្មតាទេធម្មតាសង្គមពីរឬសង្គមមួយដែលមានជនពីរពួកមកខាង ជាអ្នកឃុំក្រងហងហែកមិនចង់ឲ្យមកខាងទៀតឈ្នះណាដល់ពេលមកខាងទៀតចង់ទៅរកខុសរកត្រូវទាំងតែមកខាងទៀតមិនចង់និយាយខុសនិយាយត្រូវចង់តែត្រោបទៅលើវាគង់តែមានការប៉ះពាល់ទេប៉ុន្តែវាអត់មានជំរឿនផ្សេងក្រៅពីនឹងទៅដូចភ្លើងវាតម្រង់មកយើងបើទោះបីយើងមិនទៅស្វាគប់មិនទៅទួលរយៈតៈមិនទៅបលុតវាគង់វាតែមកដដែលវាមិនបានបែបទៅណាផងវាមកដដែលនឹងគាត់បើវិធីស្ងៀមរបស់យើងហើយភ្លើងនឹងជិះទៅយើងគួរទៅស្ងៀមមែនថាយើងស្ងៀមទៅភ្លើងនឹងវាជិះហើយវាអត់មកទេ គាត់ធ្វើវាត្រូវតែមកសាក់យើងស្ងៀមទោះថាយ៉ាងម៉េចអ្នកឯងគិតពីការលេខយ៉ាងម៉េចបើចូលទៅពលុតមុនវាលេខដែរលេខតិចលេខច្រើនប៉ុន្តែមិនពលុតទេគឺងាប់តែហ្នឹងតតែយើង មានវិធីបញ្យលឲ្យគាត់ទប់ស្កាត់ភ្លើងហ្នឹងហើយបើសិនជាយើងមិននាំគ្នាជួយបញ្យលជួយណែនាំជួយប្រាប់បង្ហាញ អាភ្លើងហ្នឹងវាវាអត់មានវិធី ដើម្បីយើងមិនលុតអញ្ចឹងទេណាកណាទៀត ខ្ញុំកណាសូមចង់និយាយអំពីការហាមគោលការណ៍ទី2ព្រោះបាញ់បាញ់ខាងដើមបាននិយាយថាការហាមនៅក្នុងពុទ្ធសាសនានឹងមានពីរគោលការណ៍ទី1ក្នុងករណីដែលមនុស្សនឹងពុំទាន់ដឹងខ្យល់អីឃើញតែកំពុងតែមានហានិភ័យយើងហាមយកតបងទៅត្រូវហាមហាមត្រូវចាប់មកដូចយើងចាំកូនតូចចឹងត្រូវទាញតិចវាទាញយកតបងហ្នឹងទៅពយល់វាណាបើវាលេបអង្គត្រៀនចូលទៅហើយត្រូវខ្វេះមាត់វាចេញមកអត់មានទៅពយល់ស្អីទេពេលនោះករណីបែបនោះអត់មានពយល់ទេមានតែហាមយកមក ករណីទី2បន្ទាប់អំពីបញ្យលឲ្យក៏ហាដែរមានពេលខ្លះបញ្យលហើយបញ្យលថាវាខុសវាត្រូវកិច្ចការនេះការបញ្យលនឹងប្រាប់រួចហើយដល់ពេលប្រាប់ថាវាខុសមិនវាត្រូវមិនហើយដោយអំណាចក្តីស្រឡាញ់នឹងធំពេកហាមយកទៅមកខ្ញុំបានបញ្យលឯងរួចហើយថាវាដំណើរនឹងវាខុសយ៉ាងម៉េចវាបានផលប្រអប់ម៉េចដាច់ខាតហាមធ្វើអញ្ចឹងការហាមក្នុងពុទ្ធសាសនាគេអាចនឹងធ្វើបាននៅក្នុងករណីថាមានការបញ្យលរួចហើយតាមតនខ្ញុំអឺប៉ុន្តែប៉ុន្តែ កណាតាចាប់បានពេកបាទបាទសម្រាប់មនុស្សដែលយល់ការហើយមនុស្សដែលធំហើយរបបនិយាយហេតុផលបានហើយត្រូវត្រូវយកការបញ្ចូលនឹងជាអតិភិបបន្ទាប់អំពីបន្ទាប់ពីបញ្ចូលប្រាប់ពីខុសពីត្រូវរួចហើយបានធ្វើការហាមហាមទៅលើផ្លូវដែលយើងយល់ថាវាខុសនេះប្រើសម្ពាធជាម៉ែជាឪប្រើសម្ពាធក្នុងនាមជាគ្រូអាចារ្យហ្នឹងហាមយកទៅមកទៅហាមក្រោយការបញ្យល់ពួកយើងរកឃើញថាខុសហើយយើងមានក្តីស្រឡាញ់ចំពោះពូជបងរបស់យើងយើងហាមថាវាខុសហើយ ការហាមបោះខ្លួនវាវាវាជាការដាក់សម្ពាធមួយជួយឲ្យអ្នកនឹងត្រឡប់ស្មារតីទៅវិញប៉ុន្តែក៏មានការបញ្យលការបញ្យលគឺជាអតិភិបសម្រាប់មនុស្សដែលពេញវ័យខ្លែងតែត្រង់ខ្មែរយើងគាត់យល់ថាអវាទគឺជាការបដៅអវាទគឺជាការបិទខួបរបស់មនុស្សជាការដាក់គំនាបឲ្យតាមយកតំណង តែប្រសាររិទ្ធបុតលោកមិនចង់ពោលចឹងទេលោកមិនបាននិយាយចឹងទេលោកមិនមែនឲ្យមនុស្សយើងដើរទៅចង្អុលទេតាមអញមែននេះមិនមែនមិនមែនលោកឲ្យធ្វើចឹងទេហើយការធ្វើបែបនេះវាអត់មានប្រសិទ្ធភាពទេប៉ុន្តែអ្នកណាក៏ដោយធ្លាក់ទៅលើមេក៏ដោយបើសិនបើដើរមកពន្យល់បើបើដើរមកចង្អុលប្រាគេតាមអញអានេះធ្វើបានអានេះធ្វើបានអត់មានពន្យល់អីសោះគ្មានអត្តពលទេ ហើយថាអ្នកតាអ្នកដែលខ្លាចអ្នកដែលក្រែងអ្នកដែលល្អែងអ្នកដែលចង់បានប្រយោជន៍ពីបុគ្គលនោះចេះទៅតាមឈូឆរមកឆាយចឹងប៉ុន្តែអត់មានភាពមាំទាំទេផុតតែពីអំណាចរបស់អ្នកនឹងទៅគឺដូចដើមវិញម៉ែឪដែលគាត់មិនដែលបញ្យលកូនគាត់ឲ្យយល់ពីហេតុពីផលអីសោះ10 20ឆ្នាំគាត់នៅមួយកូនគាត់គាត់មិនដែលអប់រំកូនគាត់បានទេគាត់ប៉ាសសម្ពាធម៉ែឪថាតាមអញមិនតាមអញដល់ពេលផុតតែពីការនិយាយរបស់ពួកគាត់ទៅឬថាកូននឹងថ្ងៃណាមួយទៅវាបែកគ្រួសារអញ្ចឹងទៅវាលេចស្ដាប់ម៉ែឪនឹងទៅ ប៉ុន្តែម៉ែឪដែលមានការបញ្យល់កូនឬកូនមានការកែប្រែឬក៏មកពីម្ដាយឪពុកហ្នឹងក៏អត់មានវិធីអត់មានចំណេះដឹងក្នុងការបកស្រាយបញ្យល់ណែនាំឲ្យកូនចាស់បានត្រឹមត្រូវបង្ហាញត្រង់ដែលថាហាមនៅអវត្តទី1ដែលកូនចាស់បានលើកឡើងហ្នឹងវាអាចថាមកពីតួខ្លួនគាត់នឹងតែម្ដងហ្នឹងគាត់មិនស្គាល់វិធីក្នុងការណែនាំមនុស្សផងគាត់គិតថាការប្រើសម្ពាធដាក់ទៅលើកូនរឿយរឿយរឿយហ្នឹងទៅវាធ្វើឲ្យកូនហ្នឹងកែប្រែវាអត់យ៉ងទេមិនទេ លោកចាស់ស័ក្តិគិតមើលលោកចាស់ស័ក្តិគិតមើលឧទាហរណ៍ថាយើងយើងយកសម្ពាធរបស់យើងភាពជាធំរបស់យើងអំណាចរបស់យើងកម្លាំងរបស់យើងគឺយកឈ្នះមនុស្សម្នាក់ទាំងដែលអ្នកនោះអត់សុបាយចិត្តណាអ្នកនោះបត់ពុតវែងតាមយើងនឹងតាមតាមទាំងទាំងមិនចង់ទេប៉ុន្តែអាពីក្នុងមកនោះគឺចេះតែចង់រើណាតាមយើងនៅក្នុងវេនឹងព្រោះខ្លាចព្រោះរអាព្រោះថាជាប់ប្រយោជន៍ដល់យើងប៉ុន្តែអាអាមានអាចិតពីក្នុងវាសំចង់រើវាអត់គាត់ចិត្តទេ ដល់ពេលយើងផុតតាពីអំណាចរបស់យើងគឺវាដូចដើមហើយវាគ្មានបានកែប្រែស្អីទេគូការប្រែគឺការប្រែចិត្តសន្តាននេះទេតែមនុស្សខ្មែរគាត់ភ្នែករយៈគាត់ឃើញថាការដែលគេពុតបត់បែនតាមយើងមួយគ្រាពីរគ្រានោះជាការប្រែមិនមែនទេមនុស្សតកែក្នុងមិនហៅថាប្រែតតប្រែក្នុងមិនហៅថាប្រែគ្រាន់តែបដូរសភាពមួយផ្លេតមួយផ្លេតតាមយើងអាហ្នឹងមិនហៅថាប្រែណា ខ្មែរយើងចិត្តប្រើវិធីទាំងវិធីអប់រំកូនទាំងវិធីដឹកនាំកូនក្នុងរឿងសង្គមជាតិប្រើតែវិធីដល់ពេលលោកទេសនាខ្លះលោកគិតថាអញ្ចឹងដែរលោកនិយាយទៅរឿងនរុនរុបងលោកនិយាយបន្លាចបងនរុនឹងយ៉ាងនេះខ្ញុំថាគួរខ្លាចណាស់កុំណាស់កុំអាបែបហ្នឹងបរិស័ទគ្មានការកែប្រែអីទេមនុស្សវាមិនមែនខ្លាចនរុដោយសារវាមិនមែនខ្លាចខ្លាចនរុដោយសារតែយើងអត់ថានរុគឺក្តៅណាភ្លើងមិនមែនភ្លើងធម្មតាឆេះវាជូលខ្លាំង វាគ្រាន់តែថាក្នុងពេលនោះអាចថានៅនោះបញ្ជូនអារម្មណ៍ទៅតាមសម្ដីរបស់យើងនិយាយទៅវាគ្រាន់ថាកើតអារម្មណ៍ស្រាវស្រាបមួយគ្រាអញ្ចឹងប៉ុន្តែផុតទៅពេលនោះមកភាពភ្លើតភ្លើនរបស់គេនឹងផុសចេញមកជាធម្មតាហើយដំណើរនោះវានាំទៅរកនរកដែរសុថានៅនឹងខ្លាចនរកអត់យ៉ាងប្រសិនបើទង្វើនៅតែធ្វើយ៉ាងតែលោកយើងក៏ប្រើវិធីបែបហ្នឹងដែរខ្លះប្រហែលជាច្រឡំ ច្រឡំនៃនៅ ត្រង់ពាក្យថាអវាទហ្នឹងផងក៏មិនដឹងស្មានថាអវាទគឺជាការយកសម្ដីរបស់ព្រះដែលមានអត្តពលរបស់ខ្លួនឯងក្នុងនាមជាភិក្ខុសង្ឃដ៏មានអត្តពលរបស់ម៉ែឪដ៏មានអត្តពលយកទៅឲ្យមកខាងទៀតនឹងតាមតាមតាមតាមស្មានថាអវាទហ្នឹងគឺយើងអវាទមិនមែនបែបហ្នឹងទេខ្ញុំបណ្ណាសូមបញ្យល់ថាអវាទហ្នឹងខ្មែរយើងពិបាកណាស់យើងប្រែថាម៉េចយើងប្រែថាទូមានក៏មិនត្រូវយើងប្រែថាបដៅក៏មិនត្រូវ យើងប្រែថាមិនឲ្យចន់បើប្រែថាបញ្យលអ្នកស្រុកសោចបងលោកខ្លះប្រកាសជាសោចហើយអវត្តគឺការបញ្យលគ្រាទី1នៃប្រែហ្នឹងវាពិបាកដល់វាវែងប៉ុន្តែខ្លឹមសាររបស់វាពិតអវត្តហ្នឹងគឺការចូលទៅណែនាំបញ្យលបើកបង្ហាញផ្លូវប្រាប់ពីខុសពីត្រូវក្នុងជីវិតគេក្នុងគ្រាទី1ការនិយាយដំបូងការនិយាយបញ្យលលើកដំបូងឲ្យឈ្មោះថាអវត្តចំណែកការបាញ់ទៅរឿយរឿយរឿយរឿយតាម កវែលអ្នកនឹងតាមខ្សែតាមធូនគួរក្បាលនៅនឹងបញ្យល់ឬឬឬគេឲ្យឈ្មោះថាអនុសាសន៍អនុសាសនីអាសនីហើយភាសារិបតនឹងលោកថារងរស់នៅជាមនុស្សអោបតីយានលោកសាសរិយៈលោកលើកតំកើងថាគួរតែធ្វើអញ្ចឹងគួរតែមានការបញ្យល់គ្នានឹងបញ្យល់គេឯងមិនត្រឹមតែប៉ុណ្្នឹងឯងលោកថែមពាក្យថាម៉េចទៀតអាសាភាចនិវេរយេក៏បីខាត់ ខាំងរារាំងពួកមនុស្សដែលយើងស្រឡាញ់ដែលយើងពេញចិត្តដែលយើងត្រូវជួយនឹងចេញចាស់ពីសប្បុរសផងត្រូវហាមហាមមកត្រូវខាត់ខាត់មកណាលោកឲ្យប្រើវិធីខាត់ចឹងមកបើសិនបើយើងរកឃើញថាខុសហើយត្រូវហាមហាមត្រូវខាត់ខាត់ឲ្យចេញចាក់ពីជនពីលផងណាពេលថាជនពីលក៏មិនមែនសម្ដៅយកតែមនុស្សទេសម្ដៅយកទង្វើអាក្រក់ផងអូលោកឲ្យហាមយកទៅបងឧទាហរណ៍ថាដូចក្នុងនាមអ្នកអ្នកដឹកនាំប្រទេសជានាយករដ្ឋមន្ត្រីលោកចាស់ស្វ័យថា ច្បាប់កន្លែងខ្លះបានចែកមានប៉ុន្តែក្នុងនាមយើងជាអ្នកដឹកនាំចាប់ពីមន្ត្រីថ្នាក់លើមករហូតដល់មន្ត្រីភូមិភូមិចាត់ទុកថាដូចជាឪពុកម្ដាយរបស់ពលរដ្ឋទាំងដែរណាខ្ញុំកណាមិនចង់និយាយអញ្ចឹងឯងក្រែងលោអ្នកខ្លះយល់ច្រឡំថាសង្គមប្រជាធិបតេយ្យគ្មានអាណាជាមេអញ្ចឹងទេគ្មានអាណាជាម៉ែជាឪអញជាកូនអីអញ្ចឹងទេគឺថាជាពលរដ្ឋដូចគ្នាគ្រាន់តែមកខាងទៀតជាតំណាង ប៉ុន្តែប៉ុន្តែសូមសូមអ្នកស្ដាប់ហ្នឹងកុំយល់ច្រឡំអ្វីដែលអាត្មាចង់និយាយហ្នឹងចង់និយាយថាបើទោះបីថាមន្ត្រីរាជការទាំងអស់គាត់ជាអ្នកតំណាងឲ្យពលរដ្ឋនៅក្នុងសង្គមប្រជាធិបតេយ្យវាពិតជាអញ្ចឹងមែនតែយើងក៏អាចចាត់ទុកថាពួកគាត់នឹងដូចជាពុកម្ដាយហើយពួកគាត់ក៏ត្រូវចាត់ទុកខ្លួនឯងថាដូចជាមេបានដែរអញ្ចឹងមានពេលខ្លះត្រូវហាមហាមយកតំងលុបចាប់ដូចផាន់ប៉ុន្តែមើលករណីខ្លះមាននៅក្នុងច្បាប់ឯណាដូចករណីបំពល់សង្គមយើងតាមរយៈការ line online ការនោះ ការជេរច្រាស់ឆ្អេះគ្នាការបំផុសរឿងអត់ប្រយោជន៍បំពុលការនាំគ្នាសរសេរអសរចងេងចងាមលុបបំបត្តិអសរជាតិរបស់យើងការដើរនិយាយអាងថានៅក្នុងស្រុកខ្មែរមានសិទ្ធិក្នុងការបញ្ចេញមតិយោបល់អ្នកខ្លះចិត្តតែចេញនិយាយទៅបំលែងវត្តសាស្ត្រនិយាយបំពាក់បំពូនខូចខ្ទេចខ្ទីអស់អាត្រង់ទៅនឹងសួរថាមានចៃនងច្បាប់ចាច្បាប់ឯណាគេគួយចៃនំអត់ចុះមានមេត្រាណាគេនិយាយថានេះបើឯងនិយាយនាំគេទៅដល់លើកលើមង្គលគេ គឺថាសំដែងរឿងឆ្លោះត្រូវឆ្លោះត្រូវគេនាំពលរដ្ឋទៅឈួតលីលាហ្នឹងខុសច្បាប់អត់មានបែបហ្នឹងផងប៉ុន្តែក្នុងនាមជាអ្នកដឹកនាំប្រទេសពេលដែលយើងស្រឡឹងឃើញថាអូពលរដ្ឋអាចខ្ទេចខ្ទេចអស់តែយ៉ាងហ្នឹងខ្ទេចខ្ទេចអស់អាហ្នឹងត្រូវត្រូវប្រើវិធានការហ្មងត្រូវហាមយកទៅហ្មងវាមិនចាំបាច់តច្បាប់ចែកទេខ្ញុំកណាក៏គិតថាអញ្ចឹងដែរ វាអត់ចាំបាច់មានមានត្រាមានច្បាប់ណាចែកនេះកន្លែងណាដែលយើងឃើញថាអេអ្នកនេះឬថាតង្វើបែបនេះនាំអ្នកស្រុកយើងទៅឈួតយើងត្រូវហាមហាមយកដំបងថាមិនឲ្យសេពគុំមិនឲ្យរវល់មកនិយាយចំចំយ៉ាងមកចឹងគុណចាស់ពាក្យថាចេញចាក់ពីជនពាលហ្នឹងបានន័យថាចេញចាក់អំពីទង្វើអកុសអីទៀតណាវាសំដៅយកទង្វើទេប៉ុន្តែធម្មតាបើសិនជាយើងវែងនិយាយថាតើមនុស្សពាលតួខ្លួនរបស់មនុស្សនោះអាក្រក់ឬមួយក៏ទង្វើរបស់មនុស្សនោះអាក្រក់ អ្វីដែលយើងគួរខ្លាចគឺគឺមិនមែនខ្លាចមនុស្សទេខ្លាចទង្វើរបស់អ្នកនឹងនិងខ្លាចទិដ្ឋិរបស់អ្នកនឹងថាឧទាហរណ៍ថាបើយើងឃើញកូនរបស់យើងទៅសេពគប់ជន់ពេលសួរថាជន់ពេលហ្នឹងបកកគ្រោះថ្នាក់ដល់កូនយើងតាមរយៈអីវាមិនមែនមកពីតួរូបជន់ពេលហ្នឹងវាគួរឲ្យខ្លាចទេប៉ុន្តែមកពីទង្វើហ្នឹងវានាំគ្រោះដល់កូនយើងឬមួយមកពីការបញ្យលណែនាំរបស់នៅនឹងវានាំទៅធាក់អាក្រក់ដល់កូនយើងអញ្ចឹងបានជាខ្ញុំកណាបាននិយាយថា ហាមចាក់បុគ្គលពីក្នុងទីនោះមិនសម្ដៅយកចាក់មនុស្សទេចាក់ទៅធ្វើវាមិនត្រូវណាពូទៅធ្វើដែលមិនត្រូវនោះវាតាងឲ្យបុគ្គលពីចឹងណាអញ្ចឹងមានថាបុគ្គលហ្នឹងវាក្រំតែជា បញ្ញត្តិទេនៅវាជាបញ្ញត្តិថាបុគ្គលហ្នឹងជាបុគ្គលពីលប៉ុន្តែទង្វើទេដែលជាហេតុនាំឲ្យគ្រោះថ្នាក់ដែលជាហេតុនាំឲ្យបុគ្គលទៅកាន់ភាពអន្តរាយអញ្ចឹងទេណាកណាទៀតព្រោះព្រោះអ្វីដែលយើង អ្វីដែលយើងភ័យខ្លាចតទៅឬទៅធ្វើហ្នឹងថាវាមិនពាក់ព័ន្ធថាអ្នកហ្នឹងម្នាក់ហ្នឹងមុខពីលអ្នកនេះមុខខូចព្រោះតែមុខហ្នឹងវាមិនសិលល្អមុខទំនងពីលវាគ្រោះថ្នាក់អីវាអត់ទេគឺទៅធ្វើរបស់អ្នកហ្នឹងទេដែលវានាំគ្រោះថ្នាក់ទឹកថេរបស់អ្នកហ្នឹងទេដែលវាសាបជាប់ចម្លងទៅអ្នកដទៃនាំគេគ្រោះថ្នាក់យ៉ាងបានជាបានជាខ្ញុំកណាថា ហាមចាក់ពពុលពីលគឺហាមចាក់ទាំងធ្វើដែលទាំងធ្វើរបស់ពពុលគឺសម្រាប់យកចឹងទេអញ្ចឹងណាបាទ លោកចាស់សាក់គិតមើលប្រសារិបុតលោកលោកជាព្រះអរហន្តណាបើយើងគិតអំពីចិត្តរបស់គិតអំពីចិត្តរបស់លោកព្រះអរហន្តជាកិរិយាចិត្តលោកគ្មានទៅខឹងស្រឡាញ់ស្អប់ស្អីទេប៉ុន្តែពាក្យសម្ដីដែលលោកពោលចេញមកពោលដោយអំណាចបញ្ញាវាលេខលោកមកក្នុងដំណើរត្រូវក្នុងដំណើរត្រូវការរស់នៅរបស់មនុស្សវាត្រូវតែអញ្ចឹងត្រូវតែជួយជ្រោមជ្រែងពយល់ណែនាំគ្នាត្រូវតែហាមគាត់គ្នាចាក់ពីទង្វើមិនត្រឹមត្រូវនេះ មិនមែនក្នុងគណៈដែលប្រសារីប៉ុននិយាយអញ្ចឹងលោកកំពុងតែមួម៉ៅឆេះឈ្មោះឡាយក្តៅចិត្តដែរក្តៅចិត្តដែរពលពៀលអញហាមអ្នកស្រុកមកឲ្យសេពគប់វាលោកអត់មានអធរហ្នឹងទេប៉ុន្តែទោះជាយ៉ាងណាក៏នៅតែក៏លោកនៅតែពលពីហ្នឹងហើយយើងជាម៉ែជាឪជាគ្រូអាចារ្យជាអ្នកតំនាំប្រទេសវាអាចខាងនឹងក្រៅពេលដែលឃើញពលរដ្ឋរបស់យើងទៅសេពគប់ជនមិនដំណងទៅសេពគប់ទង្វើមិនដំណងវាអាចនឹងខឹងវាមិនដូចចិត្តលោកទេអឺជនចាស់ការខឹងក៏លោកនៅតែពលពីហ្នឹង នៅក្នុងកថាខណ្ឌទី1ហ្នឹងលោកតើថាដោយគាត់ចាស់បានរៀបរាប់អំពីការឲ្យអវាទការបង្ហាត់បង្ហាញការខត់ខាំងនៅបុគ្គលឲ្យចាក់ចេញពីវិជនពីលហ្នឹងលោកបន្តពីបន្តលែងថាបន្តទៅទៀតគឺលោកថាអ្នកធ្វើបែបនេះបែបនោះនឹងជាទីពេញចិត្តនៃសប្បុរសទាំងឡាយអញ្ចឹងបង្ហាញអំពីសប្បុរស តើដោយម្ដេចទៅដែលហៅថាជាសប្បុរសនៅក្នុងទានហ្នឹងគឺសំដៅទៅលើជនបែបណាដែរបើគេហៅថាសប្បុរសទានអឺមុននឹងចូលឃ្លាទី2ខ្ញុំកណាចង់គប់បច្ចៈសរុបរឿងឃ្លាទី1បន្តិច3ចំណុចតែត្រូវនិយាយណាណាទី1អវាទអវាទគឺការបញ្យលបើកបង្ហាញប្រាប់ប្រងផ្លូវដល់មនុស្សជាលើកទី1នេះជាអវាទណាទុំកុំច្រឡំថាអវាទគឺជាការ ចាប់បង្គាប់ដាក់សម្ពាធប្រើមនុស្សឲ្យតាមមិនមែនទេអវាទមានន័យថាការចូលទៅបញ្យលណែនាំបើកបង្ហាញផ្លូវដល់ជននឹងជាលើកទី1ប្រសិនបើរកឃើញថាអ្នកនេះពុំទាន់បានកែប្រែទេ នៅតែផ្លាំងនៅតែផ្លាត់នៅតែខុសនៅតែយល់ច្រឡំទេក្នុងនាមថាអ្នកឯងជាមនុស្សមានមនុស្សចេតនាស្រឡាញ់មិនចង់ឃើញអ្នកនឹងរងគ្រោះអ្នកឯងក៏បីធ្វើអនុសាសន៍ណី ក៏បីតាមថែខួរម៉ែយើងណាតាមដានឬតាមថែខួរដូចម៉ែឪតាមថែខួរកូនហ្នឹងតាមធ្វើកូនអញ្ចឹងណាអញ្ចឹងអាការនិយាយបញ្យល់ទៅរឿយរឿយរឿយរឿយជន់ទៅជន់ទៀតជន់ទៅជន់ទៀតទៅរឿយរឿយបន្ថែមថែខួរពួតរបស់មនុស្សគេថាអនុសាសន៍អនុសាសនីហើយភាសារិកបុតលោកឲ្យធ្វើទាំងពីរហ្នឹងមិនត្រឹមតែប៉ុណ្្នឹងទេអាសាប់ជាចៈនិវេរយេតាមក្បួននៃភាសាបាលីវាថាចៈហ្នឹងមានន័យថាចៈចៈស្មើ1ពី3រាប់អវតេយានុសាសេយៈ1 អនុសាសយៈ2ដល់ពេលអសភាចៈនិវេរយៈ3 3 3លោកឲ្យធ្វើ3មិនត្រឹមតែប៉ុណ្្នឹងទេទី3ប្រសិនបើរោគឃើញថាពលរដ្ឋយើងនៅតែងប់នៅតែងុលឃើញថាមនុស្សនៅតែផ្លាត់នៅតែចាញ់កលរបស់មនុស្សពេលទេយើងមានអំណាចឯគួរតែហាមហាមយកតែបងទៅអត់ចាំបាច់ទៅគិតដល់ច្បាប់ទម្លាប់អត់ចាំបាច់ទៅគិតដល់អិសរភាពផ្លូវចិត្តរបស់អ្នកហ្នឹងទេគឺថាប្រសិនបើមានអំណាចក្នុងការធ្វើធ្វើយកតែបងទៅ ដូចតកតងរឿងការបំពល់សង្គមបើថាបើយើងយកគោលការណ៍ហ្នឹងទៅប្រើក្នុងនាមជារដ្ឋាភិបាលមានអំណាចបព្វសិទ្ធមានអំណាចរដ្ឋមិនចាំបាច់មានច្បាប់ចែងបង្កើតអនុសាសន៍ថ្មីថ្មីមកអ្នកណាបំពល់សង្គមចាត់មិនឲ្យមានទេដាក់តនកម្មលុបបំបត្តិចោលទៅបងទាំងធ្វើរោគសេករបស់ពលរដ្ឋណាក៏ដោយប្រសិនបើរោគឃើញថាវាមានការប៉ះពាល់ដល់ខួរក្បាលដល់គំនិត ដល់ស្មារតីរបស់មហាជនដល់ក្មេងជំនាន់ក្រោយទៅចាត់ទុកថាជាទង្វើខុសច្បាប់បើទោះបីច្បាប់អញ្ចែងក៏អញ្ចែងអនុសាសន៍ឲ្យ មានខ្លឹមសារអនុលោមជាមួយច្បាប់គឺធ្វើយ៉ាងយកទៅមកត្រូវហាមហាមយកទៅមកព្រោះពលរដ្ឋខ្លះបញ្យល់អត់កើតទេមែនទេពលរដ្ឋខ្លះមនុស្សខ្លះបញ្យល់អត់កើតទេលក្ខណៈថាវិញសុំខ្លាំងមែនទេអញ្ចឹងត្រូវប្រើគោលការណ៍ទី3សម្រាប់មនុស្សដែលមានពោះក្បាលល្មមនិយាយគ្នាបានអវតយាអវតយៈ ដល់ពេលថាបើឃើញថាអ្នកនឹងនៅតែនៅតែមានដូចថាភាពដេកដួលនៅតែទន់ជ្រាយទេអនុសាសន៍អីទៀតបន្ថែមណាឃើញថាវាចាប់ណាស់ពេកចាប់ណាស់ពេកពិបាកពេកអាសភាចាក់យកតែមកទៅនិវារយេត្រូវខាត់ខាត់បងទៅលោកឲ្យប្រើគោលការណ៍ហ្នឹងលោកជាព្រះរហន្តក៏លោកឲ្យប្រើគោលការណ៍ហ្នឹងវាយើងស្ដាប់មើលទៅដូចជាហាងដាច់ហាងការតែព្រះរហន្តលោកពោលយ៉ាងចេញចំណែកយើងវិញអត់យ៉ាងទេ មានពេលខ្លះទៅចេញអាលក្ខណៈល្អក៏ទៅនៅអាអាល្អផ្លមនិយាយចេញមកលក្ខណៈថាអើយរឿងគេរឿងរបស់គេទៅយើងបានត្រឹមតែប្រាប់យើងគ្មានទៅសិតអីក្នុងការណែនាំគេជួនកាលជាម៉ែអើយនិយាយចឹងកូនខ្ញុំខ្ញុំបានតែប្រាប់វាបើវាមិនតាមខ្ញុំធ្វើម៉េចអាយើងត្រូវមើលផងកូនខ្លះដែលវាមិនតាមដោយសារគឺពេកខ្លាំងពេកវាក្មេងហើយបើយើងមកប្រើគោលការណ៍ថាខ្ញុំនិយាយវាហើយបើវាមិនតាមខ្ញុំផងខ្ញុំធ្វើមិនវិញនិយាយចឹងជាម៉ែជាឪត្រូវស្វាត់ស្វាញ ព្រោះថាពយល់វាមិនបានត្រូវចាប់ចាប់មកអត់មែនមកប្រើខអញ្ចឹងទេអានេះជាឃ្លាខាងលើជាឃ្លាខាងលើឥឡូវយើងនឹងចូលឃ្លាទី2បាទបាទអឺកណៅកណៅសូមបន្ថែមឡើងគុណចាស់បានធិរតិកា3មិញត្រង់ចំណុចដែលថាយើង ដែលចេះកែហើយយើង អាចពធុបថយ នៅក្នុងប្រទេសអូស្ត្រាលីកណា មើលឃើញរដ្ឋគេ គេឃើញចេះល្អមែនទែនគេឃើញថាឧទាហរណ៍ថា អ្នកទោសឧទាហរណ៍ថាបើកឡានហ្នឹងវាហួសលបឿនឧទាហរណ៍ថាបញ្ចប់កូដគេកាត់ទោសឲ្យមានទោសអញ្ចឹងទៅប៉ុន្តែគេជាប់ទោសនៅក្នុងឃុំឬក៏ក្នុងគុកអញ្ចឹងវាហៅថា2ភាគ3អញ្ចឹងទៅគេនៅសមមួយភាគមួយភាគហ្នឹងគេមិនមិនដាក់ទាំងអស់ទេ គេឲ្យមនុស្សនឹងចេញមកក្រៅហើយគេឲ្យធ្វើ volunteer បើថាបើន័យថា គេឲ្យបោះសម្រាមឬក៏ឲ្យទៅធ្វើរើសសម្រាមរើសអីចឹងទៅធ្វើការងារសង្គមចឹងទៅ ដើម្បីឲ្យមនុស្សនឹងកែឲ្យកែកំហុសហើយគេឲ្យ មនុស្សនឹងបើថាបើធ្វើល្អគេនឹងឲ្យដោះលែងរួចទោសលឿនឧទាហរណ៍ថា បានធ្វើល្អចឹងទៅ គេនឹងបធូរបថយទោសប៉ុន្តែស្រុកខ្មែរកណាតអីអត់មានឃើញវិធីហ្នឹងឧទាហរណ៍ថាអ្នកដែលជាប់ទោស ទោសធ្ងន់ទៅគេដកដកទោសស្រាលឧទាហរណ៍ជាប់ទោសគេឲ្យ10ឆ្នាំទៅនៅសល់2ឆ្នាំមួយឆ្នាំចឹងចឹងក្រោយគេឲ្យយើងកែឬក៏យើងបង្កើតជាការងារឲ្យធ្វើនៅក្នុងគុកគេទៅបង្កើតបង្រៀនឲ្យចេះធ្វើជាងធ្វើអាជីវកម្មធ្វើគេហៅចំណេះជំនាញផ្នែកខាងជំនាញផ្សេងផ្សេងហ្នឹងនៅក្នុងគុកហ្នឹងគេមានវិធីអញ្ចឹងតើស្រុកខ្មែរយើងវាអត់មានអញ្ចឹងទេណាអឺប៉ុន្តែខ្ញុំកណាមិនបាំង មិនដឹងដែរត្រង់កន្លែងនោះមិនដឹងថាតើគេបានអនុវត្តហើយនៅប៉ុន្តែនៅក្នុងគោលការណ៍ច្បាប់ខ្មែរយើងមាននិយាយដែរណាក្នុងព្រមទានខ្មែរយើងបាននិយាយអំពីគោលការណ៍នៃការលើកលែងទោសប្រសិនបើអត់ទាន់ដិតហ្នឹងចូលទៅក្នុងគុកហ្នឹងហើយស្រាប់ថា មានរឹកពីមានរយៈហ្នឹងប្រន់បើជាងមុនទទួលការអប់រំទៅដូចថាឃើញថាកែប្រែមែនណាណាអាហ្នឹងខាងមន្ត្រីតឡាការគេនឹងពិចារណាដើម្បី សម្រាលទោសឲ្យនៅហ្នឹង បថយអាយុបថយអាយុបថយអាយុគុកខ្ញុំកណាយើងស្ដាប់បាទបថយអាយុគុកឲ្យខ្លះប៉ុន្តែអាត្រង់ថាតើតើគេកែប្រែចរិយាមេរយើងដោយខ្លួនឯងឬក៏ដោយវិធីបំត្រីហើយគេបានធ្វើបែបម៉េចខ្ញុំកណាពុំតែឃើញដែរហឹមប៉ុន្តែបានលើកឡើងថាដូចថានៅក្នុងប្រទេសខ្លះគេអ្នកគុកគេបន្ទាប់ពីគេឲ្យធ្វើការគេប្រកបឲ្យអានសភៅគឺមានអឺអ្នកចេះដឹងរបស់គេអ្នកចិត្តសាស្ត្ររបស់គេនឹងចូលទៅពន្យល់ បញ្យលបញ្យលដូចគុកនៅឥណ្ឌាអញ្ចឹងគេយកអ្នកវិបស្សនាទៅបញ្យលកែប្រែមនុស្សសង្ឃថាអ្នកខ្លះលែងចង់ចេញពីគុកហ្នឹងដល់ពេលយល់ទៅមែនតើដល់ពេលដល់យល់ពីខ្លឹមសារនៃជីវិតហ្នឹងថានៅក្នុងគុកក្រៅគុកមានខ្លឹមសារអីទៀតទៅគ្នាគាត់មិនចង់ចេញទៅណាគាត់លែងកុំបាច់ទៅនិយាយពីរឿងទៅធ្វើខូចអីដើម្បីតែឲ្យចេញពីគុកមិនចេញខ្ជិលទៅមកជីវិតអ្នកអ្នកដែលខែប្រែដល់ប៉ុណ្ណឹងហើយយើងបាច់ទៅភ័យព្រួយថាគាត់ទៅធ្វើទុច្ចរិតអី គេមានវិធីអញ្ចឹងខ្ញុំកណាក៏មិនដឹងថាស្រុកខ្មែរមានអញ្ចឹងដែរអត់ណាគាត់ធ្លាប់ឃើញវីដេអូដែលគេនិមន្តភិក្ខុខ្លះឲ្យទៅទេសនាឲ្យអ្នកជាប់ទោសនឹងស្ដាប់ដែរប៉ុន្តែមានដែរស្រុកខ្មែរយើងហ្នឹងប៉ុន្តែបែបប្រហែលបែបមិនមិនជាកិច្ចការប្រចាំថ្ងៃទេទំនងជាយូរយូរម្ដងខ្ញុំកណាក៏ឃើញវីដេអូគេគេឲ្យអ្នកជាប់ទោសអញ្ចឹងអង្គុយស្ដាប់លោកទេសនាអញ្ចឹងទៅមិនដឹងជាចូលចូលណា អូខេឥឡូវយើងចូលទៅក្នុងដូចគុណចាស់បានលើកឡើងហើយក្នុងឥឡូវចូលមកក្នុងសាច់នៃធរយើងវិញម្ដងអឺយើងជាប់អំពីជនដែលដាស់គួរដាស់តឿនបង្ហាត់បង្ហាញនិងខត់ខាំងឲ្យចាក់ចេញពីជនពៀលហ្នឹងយើងបានយល់ខ្លះហើយគឺជាអវាទសាសនាអីជាដើមលោកគុណចាស់បានបញ្យល់ហើយប៉ុន្តែនៅទីនេះយើងបានបន្ថែមនៅក្នុងអ្នកធ្វើបែបនោះនឹងជាទីពេញចិត្តនៃសប្បុរសទាំងឡាយ ចឹងបានន័យថាយ៉ាងម៉េចដែរកូនចាស់លេហ្នឹងអឺខ្ញុំកណាចង់បញ្យលពាក្យថាសប្បុរសតិចសិនបាទនៅក្នុងទីនេះណាសម្រាប់ខ្មែរយើងឲ្យខ្លឹមសារទៅលើពាក្យសប្បុរសពុំដូចគ្នាទេអ្នកខ្លះពុំចេះមើលអីសោះគ្រាន់តែថាឃើញរូបភាពរបស់មនុស្សធ្វើតំណងតំណងល្អល្អជាសប្បុរសទៅឧទាហរណ៍ដូចគេចែកនេះចែកនោះផុស Facebook ណាបាទយើងក៏ តាំងពួកគេថាជាសប្បុរសទៅសប្បុរសស្រុកខ្មែរយើងកាត់ងាយងាយទេយើងធ្វើបាបពីណាមកក៏ដោយគ្រប់ច្បាប់ពួកឯងមកពីណាដោយមកគេដឹងយើងចំណាយអាកតិចទីលួយរបស់យើងមកភាកតូចមកយើងទិញរបស់ទិញអីចូលទៅក្នុងនេះចូលទៅក្នុងនោះទៅយើងមានឈ្មោះជាសប្បុរសហើយហើយវាលុបទៅបាត់ហើយលុបលុបអារឿងសៅមងរបស់យើងពីផ្នែកមហាជនបាត់ហើយអានឹងសប្បុរសស្រុកខ្មែរខ្ញុំកណាគ្រាន់តែលើកឡើងថាវាកើតងាយងាយណាស់ហើយអ្នកស្រុកយើងពុំចេះសម្គាល់ទេអឺ ប៉ុន្តែសម្រាប់អ្នកដែលគេចេះសម្គាល់គេនឹងសម្គាល់ចេះដែលហៅថាសប្បុរសចង់និយាយថាជាមនុស្សដែលស្អាតស្អំហើយជាមនុស្សដែលធ្វើប្រយោជន៍ដើម្បីគេឯងខ្លឹមសាររបស់វាមិនច្រើនទេទេអ្នកដែលមានជីវិតមានចិត្តសន្តានបរិសុទ្ធនិងអ្នកដែលផ្ដល់ប្រយោជន៍ដល់គេចាត់ទុកថាជាសប្បុរសសម្រាប់ម៉ែហើយមិនមែនថាអ្នកធ្លាក់ទៅលើមេឃអ្នកមកពីណាអ្នកមានបុណ្យឯណាធំដុំទេមនុស្សសាមញ្ញធម្មតាជាតិជាមនុស្សដែលល្អ មិនកេងប្របាញ់មិនបៀតបៀនគេរស់នៅដោយសមាជីវៈមិនត្រឹមតែប៉ុណ្ណឹងទេចេះឈឺឆ្អាលជ្រោមជ្រែងអ្នកដទៃផងជាសប្បុរសសម្រាប់ខ្មែរយើងនៅក្នុងទីនេះលោកនិយាយថាប្រសិទ្ធបជនណាមួយមានចេតនាល្អឈឺឆ្អាលណែនាំបញ្យលដឹកនាំគេឯងវាអាចថាទាំងពួកអស់នោះមិនពេញចិត្តទេសម្រាប់សប្បុរសនោះពួកដែលវាមិនចូលចិត្តរឿងត្រូវនោះវាត្រូវតែឆ្លោះយ៉ាងឯងសบายចិត្តទេវាខូចប្រយោជន៍ខូចអីចឹងប៉ុន្តែសម្រាប់សប្បុរសទាំងឡាយលោកត្រូវតែចូលចិត្តរឿងជាក់ស្ដែង នៅក្នុងស្រុកខ្មែរយើងអ្នកណាដែលធ្វើនីតិក្នុងការណែនាំបញ្យលជឿឆ្អាលគេដោយពិតណាខ្ញុំកណានិយាយថាដោយពិតទេមិនមែនមកដោយផ្លំទេវាមានមនុស្សស្រឡាញ់ចូលចិត្តយ៉ាងដែរមែនទេយើងចាត់ទុកថាពួកគ្រូដែលស្រឡាញ់ចូលចិត្តរឿងហ្នឹងជាសប្បុរសហើយពួកពួកគេស្គាល់ពួកគេមើលយល់ថាទាំងមើលនឹងវាត្រូវរឿងនឹងវាត្រូវវាមានប្រយោជន៍វាគួរការពារវាគួរគ្រប់ត្រួតអញ្ចឹងការដែលគេចូលចិត្តបុគ្គលនឹងចូលចិត្តទៅមើលបែបហ្នឹងចាត់ទុកថាពួកគេជាសប្បុរសដែរបាទ តែបរោះក្នុងទីនេះកុំកុំទៅយល់ថាអ្នកអីណាមកពីណាណយូរយូរមានមួយមានពីរអីចឹងមិនមែនចឹងទេចាប់ជាតិមកពីណាក៏មិនមែនទេមនុស្សសាមញ្ញធម្មតាពួកយើងយើងធម្មតាធម្មតាប៉ុន្តែជាមនុស្សដែលចេះបែងចែកខុសត្រូវស្រឡាញ់ខុសស្រឡាញ់ត្រូវឃើញគេធ្វើរឿងត្រឹមត្រូវក៏ចូលចិត្តជួយការពារគ្រប់ត្រចាត់ទុកថាជាសប្បុរសនៅក្នុងពាក្យនេះពាក្យថា សតាញ់ហិបយោតិជាភាសាបាលីមានន័យថា អ្នកដែលធ្វើរឿងអញ្ចឹងនឹងជាទីស្រឡាញ់ពេញចិត្តរបស់សប្បុរសទាំងឡាយទាំងឡាយមកថាមនុស្សច្រើនគ្នាមនុស្សច្រើនគ្នាដែលដែលគេមានចិត្តសន្តានយ៉ាងដែរគេមានលក្ខណៈយ៉ាងដែរគេយល់ពីខុសពីត្រូវយ៉ាងដែរគេគេនឹងចូលចិត្តដែរជាធម្មតាអសតាញហេអបយោពិតណាស់រឿងមនុស្សខូចទាំងឡាយគឺចូលចិត្តឲ្យវាជាធម្មតាវាកាច់ឃ្លាចង់ក្រៅលោកចង់ប្រាប់ថាដំណើរនឹងវាត្រូវតែកើតចឹងហើយមិនទៅតោមនោះមិនអង្គថ្នាក់មិនទៅភ័យព្រួយទេមិនទៅព្រួយថា អេអញធ្វើយ៉ាងទិញគេមចូលចិត្តតាមបាច់ព្រួយទេអារឿងនោះវាត្រូវតែកើតហើយវាតែអញ្ចឹងតាំងពីដើមមកវាតែអញ្ចឹងតាំងពីបុរាណមកវាអញ្ចឹងពីបុរាណកាលមកទំនៀមនោះវាតែអញ្ចឹងទំនៀមរយចង់និយាយថាទំនៀមរយទាំងឡាយវាមិនដែរចូលចិត្តក្អោបវាតែអញ្ចឹងឯងយើងទៅកុំក្រែងចិត្តអីអញអញបាញ់ទឹកអប់តិចរុយតិចរុយខឹងហ្នឹងវិញកុំទៅគិតអញ្ចឹងថាវាតាំងពីដើមមកនេះវាមិនដែរធម្មជាតិវាមិនដែរចូលចិត្តរឿងត្រូវអញ្ចឹងទេវាវាត្រូវតែឆ្លុះអញ្ចឹងឯង ខ្ញុំថាថាយើងអ្នកណាក៏ដោយឲ្យតែមកធ្វើរឿងហ្នឹងវាមិនមែនឆ្លោះយើងគឺវាឆ្លោះជាមួយរឿងត្រូវនឹងបដ ாய் ពោលថាថាសប្បុរសហ្នឹងជាកអើបើធ្វើយ៉ាងទៅអាសប្បុរសទាំងឡាយមិនចូលចិត្តចុះដកកហ្នឹងចេញឲ្យខធ្វើម្ដងនៅតែត្រាស់នៅតែចូលចិត្តតែវាមិនមែនចូលចិត្តបុគ្គលទេដូចរុយវាមិនមែនចូលចិត្តមនុស្សអ្នកបាញ់ទឹកអប់ហ្នឹងទេវាវាមិនចូលចិត្តទឹកអប់ហ្នឹងតែបងធម្មជាតិវាអញ្ចឹងបើបើគេដាក់សំណួរសួរថាហេតុអីបានអញ្ចឹងនឹងឆ្លើយថាម៉េចគឺវាអញ្ចឹងបាត់ហើយ រុយហេតុបានរុយស្អប់ទៅតោះថាវាអញ្ចឹងនោះធម្មជាតិវាអញ្ចឹងយ៉ាងលោកអូលឃ្លៀចង់ក្រោយហ្នឹងហាក់ដូចជាលួងចិត្តផងហាក់ដូចជាទឿនផងហាក់ដូចជាប្រាប់ទុកមុនថាវាត្រូវតែប្រឈមរឿងចឹងហើយបើតែ quality កណាបានន័យថាបាច់បាច់ព្រួយអីទេថាច្បាស់ហើយថាអសប្បរោះទាំងឡាយគេមិនជួយចិត្តឡើយច្បាស់ហើយផ្លូវនឹងត្រូវតែយ៉ាងហើយមិនបាច់ទេ មិនទៅសំស័យថែតិចតិចគេចូលចិត្តមិនចូលចិត្តទេម្យ៉ាងសួរថាហេតុអីបានយើងត្រូវទៅទៅធ្នមចិត្តនេះអស់នោះឯងជាប់ជាពាក់អីគេបានទៅធ្នមចិត្តនេះអស់មិនមានជាប់ជាពាក់រឿងលៀបសការៈអញ្ចឹងបញ្ជាក់ឡើងវិញនៅក្នុងភាសានៃឬក៏អវាទ នៃព្រះសារីបុត្រលោកបានដាស់តឿនដល់សិស្សរបស់លោក ដែល បានដាស់តឿនគាថាទី1ហ្នឹងយើងបានសម្ដែងហើយបើតែឥឡូវមកចូលដល់គាថាទី2ហ្នឹងវាហាក់ដូចជាមានលក្ខណៈប្រហែលប្រហែលគ្នាដែរតើក្នុងគាថាទាំងពីរដោយគុណចាស់បានលើកឡើងខាងលើហើយនៅថ្ងៃនេះពីសប្តាហ៍ថ្ងៃសប្តាហ៍មុននៅថ្ងៃនេះតើ ក្នុងគោលបំណងសរុបទាំងគាថាទាំងពីរហ្នឹងមកកូនចាស់អាចកំបាញចូលគ្នា រួមចូលគ្នា បានន័យថាអវត្តយ៉ាងម៉េចនោះទៀតអឺជាខ្លឹមសាររួមនៅក្នុង សម្ដីរបស់ព្រះសារិបុត្រហ្នឹងលោកចង់និយាយចេះជាគាថារបស់លោកលោកចង់និយាយថាបើសិនបើការរស់នៅរបស់យើងបច្ចុប្បន្នភាពហ្នឹងយើងទៅប៉ះទៅប្រទេសទៅប្រសព ទៅជួបទៅសេពគប់ចំជនណាដែលជាមនុស្សមានប្រាជ្ញាក្នុងការចេះបែងចែកខុសត្រូវមានមានជាតិឈឺឆ្អាលជួយប្រាប់ប្រងជួយបង្ហាញបង្ហាត់ពីទុកកំហុសរបស់យើងណាលោកថាឲ្យចូលគេអ្នកចឹងទៅហើយកុំទៅភ័យព្រួយខ្លាចមានអន្តរាយអីទង្វើឆ្កំឆ្កងខ្លះទង្វើចងេងចងាងខ្លះរឹកពីខ្លះដែលយើងមើលទៅមិនសមដីមិនសមចំណងទាំងដីទាំងភាសាហ្នឹងវាអត់ជាបញ្ហាទេវាមិនគ្រោះថ្នាក់ទេវាមិនអាក្រក់ទេ ព្រោះរឿងជាក់ស្ដែងគ្មានណាមួយគ្មានជនណាមួយវានេះព្រោះទង្វើឆ្កប់ឆ្កងរបស់អ្នកជឿឆ្លាតគេយ៉ាងទេវាមិនដែរមានទេណាលោកឲ្យសេពគុកអ្នកអញ្ចឹងលោកឲ្យរត់រោគអ្នកអញ្ចឹងហើយលោកលោកប្រាប់ថានេះការការដែលបានត្រូវគេប្រាប់បង្ហាញពីខុសពីទោសនឹងចាត់ទុកដូចគេប្រាក់កំណប់ទ្របយើងអញ្ចឹងណាការដែលគេប្រាប់ផ្លូវយើងទុកដូចថាគេប្រាក់កំណប់ទ្របយើងអញ្ចឹងណាណាដូចដូចយើងអ្នកក្រឲ្យថាបើគេប្រាប់កំណប់ទ្របយើងអតិចអី គេប្រាប់ឲ្យថានេះទៅជីកកន្លែងនេះកំណត់ទ្របឲ្យយើងអតិចអីដូចគ្នាដែរគេប្រាប់ពីដំណើរត្រូវបដល់យើងគេប្រាប់ឲ្យយើងជិះពីកន្លែងខុសគេប្រាប់ពីកន្លែងត្រូវដូចជាប្រាប់ទ្របឲ្យយើងអញ្ចឹងណាចាដល់ពេលដល់ពេលអឺដល់ពេលគេបង្ហាញប្រាប់យើងដឹងថាគុណតម្លៃនៃការបង្ហាញប្រាប់អញ្ចឹងយើងអយើងសប្បាយចិត្តចាស់ហេតុដូចមិនអីបើមនុស្សខ្លះគេបង្ហាញទោសគេបង្ហាញកំណប់ទៅជាខឹងគេវិញទៀតវាពាក់ព័ន្ធរឿងការបញ្យលហ្នឹងឯងប៉ុន្តែការនិយាយបញ្យលខ្លះ ពេលដែលយើងនិយាយទៅស្វ័យបើយើងនិយាយទៅដោយម្ដងល្អវាស្មើនឹងការប្រាប់បង្ហាញពីកំណត់ទ្របប៉ុន្តែមនុស្សពួកខ្លះយល់អត់បានទេអញ្ចឹងណាដល់ពេលពួកគេយល់មិនបានវាទៅជាខ្ទាស់ជាមួយនឹងអាការប្រាប់ប្រងរបស់យើងនឹងថាដូចជាយើងបាច់សាច់ពឹសឲ្យគេចង់ក្តៅកាហាយទៅវិញអញ្ចឹងវាត្រូវតែបន្ទុកសារាយអ្នកដែលបន្ទុកសារាយវាមានពីរបែបទីមួយអ្នកពុំទាន់យល់គេកំពុងតែគ្នាកំពុងតែយល់ថាយើងហាក់ដូចជាបង្ករឿងទៅឲ្យគ្នាទៅវិញអាហ្នឹងមួយ ហើយណាដែលអ្នកនឹងត្រឡប់យល់ត្រូវវិញអត់អីទេធម្មតាវិញណាប៉ុន្តែអ្នកមកពួកទៀតគឺអត់ហ្មងដូចថាយើងបាចការពន្យល់ការប្រាប់ប្រងរបស់យើងទៅវាចំអ្នកដែលមិនចូលចិត្តរឿងយ៉ាងផងអ្នកដែលមានសារជាតិស្អប់រឿងរឿងជួយរឿងរឿងអីយ៉ាងណាបាទរឿងខុសរឿងត្រូវក៏មិនចូលចិត្តហ្មង អ្នកអញ្ចឹងគឺវាត្រូវតែខាមហ្នឹងឯងដល់ពេលយើងមើលដល់រួមមកសួរថាហេតុអីនោះស្ងល់ដែរបើគេបើម្នាក់ប្រាប់ប្រងនោះព្រះថាដូចដូចប្រាក់កំណប់ទ្របបច្ចុប្បន្នមនុស្សពួកខ្លះគេក្រាប់គេគេប្រាប់កំណប់ទ្របវាមិនវាមិនអ មនុស្សបើសិនជាយល់ប្រសិនបើយល់ថាគេប្រាប់កំណត់ទ្របឲ្យខ្លួនឯងយល់ថាប្រាប់កំណត់ទ្របមែនឃើញថាយ៉ាងម៉េចរឿងអីមិនអក្រាវាការយល់វាអត់យល់ឃើញអញ្ចឹងដល់ពេលខ្ញុំគៀថាទី2ហ្នឹងលោកក្រុងចង់ទឿនថាទឿនទឿនដល់អ្នកដែលអ្នកដែលបញ្យល់គេណាលោកថាអត់មនុស្សរស់នៅគួរឲ្យអាវាតគួរឲ្យអនុសាសនីដល់គ្នាគួរហាម5 មនុស្សផងគ្នាចេញចាក់ពីធ្វើបាបហើយការធ្វើបែបហ្នឹងលទ្ធផលដែលត្រូវបានមកបច្ចុប្បន្នភាពគឺថាមនុស្សល្អទាំងឡាយចូលចិត្តហើយមនុស្សអាក្រក់ទាំងឡាយវាបញ្ចិត្តឯនេះជារឿងធម្មតាចាចឹងខំបាញ់ទាំងអស់ហ្នឹងមកព្រះអង្គបានសពរពទៅលើភិក្ខុអឺជាសិស្សរបស់ព្រះអង្គហ្នឹងមានបានសម្រេចធយដែរទេណា លោកទាំងពីរនោះធ្វើបានសម្រេចអីទេអានេះគ្រាន់តែជួនកាលទៅគ្រាន់តែយករឿងអ្នកនឹងមកប្រើរូបដើម្បីពោលប៉ុន្តែប្រយោជន៍បានគាត់នឹងគឺថាបានទៅអ្នកស្ដាប់ផ្សេងវាមានអញ្ចឹងទេដោយប្រពុតអង្គយើងពេលដែលព្រះអង្គទៅសម្ដែងធម្មទេសនាមានពេលខ្លះប្រើរូបរឿងអ្នកនេះប៉ុន្តែអ្នកនឹងគ្មានបានអីទេវាបន្ទុកសារាយប្រកាច់តងទៅបាត់ទៅចំណែកអាការប្រើរូបរឿងនឹងយកទៅនិយាយទៅបានប្រយោជន៍ដល់អ្នកផ្សេងណាវាទៅជាបានផលប្រយោជន៍ខ្ញុំខ្ញុំកណ្ដាលលើករឿងតួតួយ៉ាងមួយដូច ប្រសាមពុទ្ធព្រះអង្គទៅទៅប្រោសតាព្រាមជ័យព្រាមតាចាស់ជ័យចាស់ពីរនាក់ហ្នឹងដល់ពេលទៅនិយាយបញ្យលអ្នកទាំងពីរអ្នកហ្នឹងកូនស្រីគាត់គាត់ពុខឹងព្រះគូតាមពិតដំបងដៃតាព្រាមយាយព្រាមហ្នឹងគាត់គាត់មិនស្គាល់ព្រះអីទេគាត់មានចេតនាក្នុងការឬបរោះណាដែលវាស្អាតបំផុតឲ្យឲ្យកូនគាត់កូនគាត់វាស្អាតណាស់ដល់ពេលឃើញព្រះអង្គហ្នឹងគាត់លើកកូនឲ្យព្រះអង្គហើយព្រះអង្គក៏និយាយក្នុងគណៈពេលហ្នឹងព្រះអង្គចង់ពោលទោសរឿងកាយព្រះអង្គក៏និយាយទៅព្រះអង្គអត់ខ្វល់ព្រះអង្គនិយាយថា កូនរបស់ព្រាមឯងស្អាតស្អីដែលរៀបរាប់មកការថាគុតត្រាស់ដឹងនឹងគុលពោស្បីស្រីទេពអសរមកស្រីកូនវានោះថាគុំយកភ្នែកមើលមកមកកូនព្រាមឯងនេះមើលពីក្បាលដល់ចុងជើងមានអាចមានលិមុខមានម៉ូតមានអីនៅពេញមិនដឹងចេះថាគុតមិនចង់យកជើងប៉ះផងមិនមែនមិនមែនជាភាសាដែលយើងនិយាយលក្ខណៈដូចយើងចំអកចំអន់ឬចិត្តរបស់យើងមិនមែនបែបហ្នឹងគឺបងប្អូននោះទីហ្នឹងមិនខ្វល់ថានាងនឹងគិតអីទេ តែព្រះអង្គខ្វល់ពីសតិអារម្មណ៍របស់អ្នកទាំងពីរនេះគូចង់ឲ្យអ្នកទាំងពីរនឹងកំពុងពិចារណាឲ្យពិចារណាពីរឿងរូបរឿងកាយរបស់យ៉ាងម៉េចព្រោះព្រោះចង់ជ្រងអ្នកទាំងពីរនឹងទៅក្នុងអារម្មណ៍កម្មដ្ឋានណាបងត្រូវរៀបរាប់ថាវាស្មៅមកវាយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចដល់ពេលមាននោះធ្លាប់ថាមានមោទនភាពគេស្រឡាញ់ខ្លួនមកប្រទេសពេញត្រកពេញភូមិថាព្រះអង្គមកពលយ៉ាងមុខគេពួកខឹងតិចអីចងពីងព្រះនឹងតស្លាក់នរុបាត់ទៅឯពងដៃនេះខំពីកូនត្រីពុទ្ធថ្លៃទៅជាអាណាគាមីបុគ្គលទាំងពីរនេះអឺ វាខុសគ្នាអញ្ចឹងប្រើប្រើគ្នានោះនេះប៉ុន្តែប្រយោជន៍បងមកនៅនេះទេតាមពិតទៅមកពីនាងជាប់ចម្ពាក់នៅក្នុងរូបនាងខ្លាំងពេកដល់ពេលហើយវាអន់សពុនចិត្តដល់ចំណែកខាងមេដាបៃតាខាងខាងអម្ដាយឪពុកនេះគាត់បាននៅកម្មដ្ឋានវិញហ្នឹងហើយអូខេ ហើយឥឡូវយើងបានមួយម៉ោងហើយចឹងលំមគួសមហើយគុណចាស់អរគុណច្រើនដែលបានចូលរួមក្នុងធម្មទានជជែកអំពីគាថានៃព្រះសារីបុត្រលោកបានប្រពទៅលើសិស្សរបស់ព្រះអង្គក្នុងការសម្ដែង ទូនមានទៅដល់សិស្សរបស់ព្រះអង្គដើម្បីកែតម្រូវឲ្យបានផលប្រយោជន៍ដល់យើងទាំងឡាយទាំងអស់ទាំងអស់គ្នាបានស្ដាប់ឱកាសនេះអរគុណច្រើនគុណចាស់ណាខ្ញុំប្រគិនពរសុខភាពល្អឆ្នាំស្វែងគុណលា បើបងប្អូនមិនទាន់បាន Subscribe នៅក្នុង Channel របស់ KKCC អ្នកសូមចុចកណ្ដឹងហើយ Share Like នៅវីដេអូនេះផងសូមអរគុណ